8កើតខែភទ្របទឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី3ខែ កញ្ញា ឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តលោកលោកស្រីនាងកញ្ញាចូលមកក្នុងកម្មវិធីនេតិពិភាក្សាស្ដីអំពីសេចក្តី ប្រកាស ជាសកលស្ដីអំពីសិទ្ធិមនុស្សអន្តរជាតិដែលជាទូទៅយើងតែងតែផ្សព្វផ្សាយអឺ នៅថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺជាកម្មវិធីពិសេសស្ដីអំពីសិទ្ធិមនុស្សនឹងដើម្បីគោលបំណងសំខាន់ផ្សព្វផ្សាយឲ្យដល់ដែនដីកម្ពុជាក្រម ជាដែនដីកំណើតរបស់ពួកយើង យើងតែងតែមានបំណងដើម្បីនឹងទាមទារនៅសិទ្ធិសេរីភាពរបស់យើងឲ្យបើឲ្យខាន់ទៅបាននៅក្នុងអនាគតរបស់យើងនៅក្នុងអនាគតនេះហើយព្រោះថាគោលការណ៍សំខាន់របស់សហព័ន្ធរបស់យើង គឺធ្វើដំណើរទៅកាន់ដែនដីកម្ពុជាក្រមហើយការធ្វើដំណើររបស់យើងគឺមិនអាច ទៅទាំងខ្វះនៅច្បាប់ខ្វះនៅសិទ្ធិរបស់យើងឡើយយើងមានមូលដ្ឋានគ្រឹះនៅទីនោះហើយប៉ុន្តែយើងមិនទាន់បានទទួលនូវសិទ្ធិសេរីភាពច្បាស់លាស់ពិតប្រាកដនៅឡើយដូច្នេះសហព័ន្ធរបស់យើងបានធ្វើការទៀមទាឬក៏ធ្វើដំណើរអឺទៀមទានៅក្នុងអន្តរជាតិរបស់យើងបានធ្វើដំណើរឲ្យគេស្គាល់គ្រប់ទីកន្លែងហើយប៉ុន្តែ សំខាន់គឺយើង ធ្វើដំណើរទៅដល់ដែនដីកម្ពុជាក្រម របស់យើងថែមទៀត ទន្ទឹមនឹងនេះយើងមានកិច្ចវិភាសានេះគឺជាវេទិកាពិសេសសម្រាប់ជាការបង្រៀនបង្ហាត់បង្រៀនឬក៏បញ្យលណែនាំឲ្យយុវជនរបស់យើងឲ្យបានស្គាល់សិទ្ធិសេរីភាពជាពិសេសគឺសិទ្ធិជនជាតិដើមហើយការសិទ្ធិសិទ្ធិជនជាតិដើមរបស់យើងនឹងឈានចិត្តមកដល់ហើយនៅថ្ងៃទី13ខែកញ្ញានេះគឺជាខែកំណើតនៃការសេចក្តីប្រកាសចូលជាសកលស្តីពីសិទ្ធិមនុស្ស ជនជាតិដើមឥឡូវយើងសូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបជាមួយនឹងវាគ្មិនរបស់យើងដែលមានប្រចាំថ្ងៃសៅរ៍ថ្ងៃអាទិត្យមានចំនួន2នាក់គឺទី1ខ្ញុំណាសូមស្វាគមន៍គុណចាស់អឺវិរិយធម្មមោទិធេនគុណចាស់សុខសប្បាយទៀតហ្នឹងហើយហើយនឹងសូមស្វាគមន៍បងលីថាញ់តឹងដែលជាប្រធាននៃសហព័ន្ធប្រចាំនៅទីក្រុងស៊ីដនីរបស់យើង វាគ្មិនទាំងពីរអ្នកហ្នឹងគឺជាទូទៅយើងយកមកឲ្យគាត់ជួយ បង្ហាញផ្លូវឲ្យយុវជនរបស់យើង គឺជាវេទិកាបង្ហាត់បង្រៀនឲ្យយុវជនរបស់យើងបានទទួលដឹងនូវចំណេះដឹងផ្សេងៗឥឡូវយើងសូមជូនវេទិកាទៅឲ្យគុណចាស់វិរិយៈធម្មោទៀតធេនមេត្តាជួយបត់ធ្វើបត់បង្ហាញរំលឹកឡើងវិញនៅសិទ្ធិជនជាតិដើមហ្នឹងគឺជាជាជាប្រធានបទសំខាន់ណាស់ ឲ្យយុវជនរបស់យើងនឹងបានដឹងអំពីកំណើតដើមតងភាសាវតានៃនៃការកើតឡើងនៃច្បាប់សេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិជនជាតិដើមកូនចាស់ជួយសូមធ្វើបទបង្ហាញឬក៏ប្រវត្តិដើមតងសាវតានៃបទនៃសេចក្តីប្រកាស ជាសកលស្តីអំពីសិទ្ធិជនជាតិដើមទៀតគណៈបង្គំអឺបានពោលោកលីសិនតាំង ក្រាបហើយកូនបងបាទអឺរឿងរ៉ាវអឺដូចថាយើងមានចាប់ដើមហើយយុវជនយើង បានដឹងច្រើនហើយ កំណើតដំណើរដើមតងនៃការចាប់ដើម ប្រដាប់ឲ្យកើតមានសេចក្តីប្រកាសនេះឡើងណាស់ទេថាតាំងពីទស្សវត្សទី80 1980ដល់82កើតបានគណៈកម្មការរៀបចំតាក់តែងច្បាប់រហូតមកទល់ចុងឆ្នាំ2006អញ្ចឹងมันមានលើកឡើងនៅការប្រជុំដើម្បីពិនិត្យមើលសេចក្តីព្រៀងនៃសេចក្តីប្រកាសហ្នឹងអង្គប្រជុំទៅបានទាញរហូតទៅដល់សម្រាប់ធ្វើការបោះឆ្នោត ដល់ខែកញ្ញា ឆ្នាំ2007មួយឆ្នាំក្រោយមកទៀតវាមាន ការជំរងចម្រាស់នៅមាត្រាមួយចំនួនតែគេកែត្រូវកែគូណាទេអញ្ចឹងណាយុវជនយើងបានជ្រាបនៅគោលការណ៍នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើមហ្នឹងអឺខ្ញុំកំណា តែតែលើកជាហោហែថាអង្គការសហប្រជាជាតិមានការនឿយហត់ខ្លាំងណាស់ ដើម្បីនឹងរៀបចំឲ្យចេញជារូបរាង នៃសេចក្តីប្រកាសនេះព្រោះសេចក្តីប្រកាសនេះធំធេងថាសួរថាហេតុអ្វីបានអង្គការសហជីវជាតិមានការលើកឡើងអំពីបញ្ហាទៅរៀបចំសេចក្តីប្រកាសស្តីអំពីសិទ្ធិជនជាតិដើមនឹងឡើងទៀតព្រោះមានសេចក្តីប្រកាសជាសកលមួយស្តីអំពីសិទ្ធិមនុស្សជាទូទៅហើយ ដោយហេតុថាការងារដែលគេតែងឡើងនៅ ក្នុងសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សនៅឆ្នាំ1948ថ្ងៃទី10ខែ12ឆ្នាំ1948ហ្នឹងនិយាយទៅជិតចប់ ឆ្នាំ48ហើយគេហាក់ដូចជាប្រជុំអំណាចឆ្នាំដែរគេសម្រេចមុននឹងចូល49គេចេញសេចក្តីប្រកាស ជាសកលស្ដីអំពីសិទ្ធិមនុស្សហ្នឹងប៉ុន្តែនៅក្នុងមាត្រាទាំង30នៃសេចក្តីប្រកាសជា សកលស្ដីអំពីសិទ្ធិមនុស្សហ្នឹងมันបានមានអត្ថបទណាមួយ clear ណាមួយដែលការពារទៅឲ្យជនជាតិដើមដល់ទៅចឹងទៅអង្គការសហប្រជាជាតិត្រូវរៀបចំសេចក្តីប្រកាសមួយទៀតតែគេមើលឃើញក្រោយមកប្រហែលជា50ឆ្នាំក្រោយ បានគេឃើញមានជនជាតិដើមនឹងនៅតែរងការធ្វើទុកបោកយកសេដ្ឋកិច្ចហើយជីវភាពរបស់ជនជាតិដើមទាំងអស់ហ្នឹងវាកាត់តែរិចរិលទៅរិចរិលទៅមានការត្អូញត្អែរជាច្រើនអឺ special reporter មួយចំនួនគាត់បានជួបដោយផ្ទាល់គាត់ក៏មានគំនិតនឹងចង់រៀបចំអញ្ចឹងបានស្នើទៅអង្គការសហជីវជាតិក៏យល់ថាវាគួរសមដែរក៏គេរៀបចំ ត្រូវតែជួយដើម្បីលើកបង្កើងស្នើឲ្យរដ្ឋជា សមាជិកទាំងអស់នៅលើសកលលោកហ្នឹងជាសមាជិករបស់អង្គការសហជីវជាតិហ្នឹងចូលរួមជួយតម្កុំតម្កើងលើកកម្ពស់ស្មារតីពីព្រោះវប្បធម៌របស់ជនជាតិដើមហ្នឹងវាត្រូវរិចរិលត្រូវសាបរលាបត្រូវគេ បង្ខិតបង្ខំមិនឲ្យអនុវត្តនៅប្រពៃណីវប្បធម៌របស់ខ្លួនគេគិតថាជនជាតិដើមហ្នឹងវាថោកថយម្ល៉េះគេចង់បញ្ចូលគេហៅថាធ្វើសមារណកម្មហ្នឹងគុនណាស់ទេប្រសិនបើសិនគ្មានច្បាប់សេចក្តីប្រកាសនឹងចេញទេរដ្ឋជាសមាជិកមួយចំនួន ហៅថារដ្ឋសម័យដែលមកក្រោយហើយ គ្រប់គ្រងធ្វើអាណានិគម វាទីនៅលើដែនដី របស់ជនជាតិដើមហ្នឹងអឺធ្វើសមារណកម្មជនជាតិដើមនឹងឲ្យចូលទៅជាសមាជិកនៃប្រជាប្រដ្ឋទេសថ្មីនឹងអស់អញ្ចឹងអតសញ្ញាណរបស់ពួកគាត់នឹងត្រូវបានរំលាយ ជាស្វ័យប្រវត្តិដោយគ្មានខណាខ្លះនៃមេត្រានៃសេចក្តីប្រកាស នៃកតិកាសញ្ញាឬមួយអនុសញ្ញាសន្ធិសញ្ញាដើមរបស់អង្គការសហជីវជាតិជួយការពារទេអត់អញ្ចឹងទៅអឺក្នុងលោក Coffee Annan គាត់ចិត្តចាប់អាណត្តិឯមុននឹងចាប់អាណត្តិគាត់ចង់ធ្វើការងារមួយដើម្បីជនជាតិដើមពួកគាត់នឹងចាត់ទុកថាជាអគ្គលេខាធិការនៃអង្គការសហជីវជាតិម្នាក់ដែលគាត់មាន ទស្សនវិស័យទូលំទូលាយនឹកអាណិតទៅដល់ជាភរដ្ឋទូទៅហើយគាត់តែងតែមានស្មារតីសង្គ្រោះជានិច្ចគាត់ប្រើនៅធម៌មេត្តានៅក្នុងខ្លួននឹងច្រើនខ្ញុំកណាក៏មានការគោរពចំពោះកិច្ចការរបស់លោកអតីតអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ Coffee Anonymous នឹងណាគាត់ជាបណ្ឌិតម្នាក់ ួរជាទីគោរពមែនទែនការងាររបស់គាត់ឃើញថាតនាការនឹងបានច្រើនជួយទៅដល់ពិភពលោកនឹងបានច្រើន ជាពិសេសយើងនៅតែនឹកគុណគាត់ជានិច្ចមុននឹងគាត់បញ្ចប់ នៅអាណត្តិរបស់គាត់គាត់បានខំប្រឹងជួយជំរុញឲ្យចេញជាសេចក្តីប្រកាសស្តីអំពីសិទ្ធិរបស់ជនជាតិដើមនឹងឡើងនោះជាចំណែកមួយរបស់លោកអគ្គលេខាធិការ Coffee Anand មែនតែនគេចេញទៅគឺថាអត់វាអស់ហើយអញ្ចឹងគាត់ប៉ុន្តែបានបោះឆ្នោតសម្រេចនៅក្រោមការជំរុញការផ្ដាំ ផ្ញើរបស់គាត់នឹងយ៉ាងច្រើនអញ្ចឹងណាអញ្ចឹងគេទូទៅអឺខ្ញុំគូណា សូមរំលឹកឯគោលការណ៍ថាចិត្តដល់ពេលដូចគុណបានព្រះអង្គគ្រូបានប្រកាសចេញថា នៅមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោមមានលោកលឹមសឺជាប្រធានហ្នឹងហើយមានព្រះអង្គគ្រូនៅទីនោះ ដើម្បីជួយកិច្ចការមួយចំនួនជាចៅអធិការវត្តចៅអាវាសហើយក្រោមការអឺនុកម្រងដូចថាការឧបត្ថម្ភពីខាងក្រោយ របស់លោកប្រធានសំសើងនិងគណៈកម្មការរបស់គាត់អឺមានទឹកចិត្ត ចូលរួមជាមួយនឹងកិច្ចការប្រទេសជាតិរបស់ខ្មែរក្រមយើងនឹងដោយផ្ទាល់នៅស៊ីដនីឃើញថាមាន តែកន្លែងនោះមួយទេដែលបានគិតគូរប្រយោជន៍ទៅដល់ប្រទេសជាតិយើងនឹងជាធំខ្ញុំណាសូមជូននៅការកោតសរសើរមួយវិញទៀតមាន លោកលីថាញ់តាំងនៅទីនេះ ដែលគាត់តែងតែខ្វល់ខ្វាយជានិច្ច ចំពោះបញ្ហា ប្រជាពលរដ្ឋខ្មែរក្រមយើងដែលកំពុងតែរស់នៅរងទុក្ខលំបាកនៅមាតុភូមិហើយបានខំប្រឹងជួយដោយអស់ពីចិត្តពីឆ្លើមចំពោះកិច្ចការអឺលោកលីទាំងទាំងហ្នឹងគឺថាទាំងក្រុមគូសាខ្ញុំថាសូមចូលរួមថ្លែងអរគុណបងប្អូនយើងមួយចំនួនទៀត ញោមញាតប្រជាពុទ្ធបរិស័ទទាំងអស់នៅទីនោះបានអឺចូលរួមជាមួយនឹងកិច្ចការតស៊ូរបស់មជ្ឈមណ្ឌលហើយតែងតែគ្រប់គ្រងចនិចទោះបីញោមញាតខាងប្រជាណាចក្រកម្ពុជាក៏ដោយ លោកតែងតែចូលរួមគ្រប់គ្រងខ្លាំងណាស់ចំពោះកិច្ចការប្រទេសជាតិ កិច្ចការតស៊ូដើម្បីសិទ្ធិសេរីភាពរបស់បងប្អូនខ្មែរក្រមយើងនៅឯភូមិដែលកំពុងតែប្រឈមជាមួយនឹងកិច្ចការដល់ផ្ទាល់ជាមួយនឹងរដ្ឋវៀតណាមហ្នឹងហើយបងប្អូនយើងនឹងមានសេចក្តីត្រេកអរចំពោះកិច្ចការដែលប្រជាប្រដ្ឋទូទៅ ខ្មែរខ្មែរក្រមនៅ លើ សកលលោកទាំងអស់ដែលតែងតែគ្រប់គ្រងនៅ ការតស៊ូរបស់គាត់ហើយជួយឧបត្ថម្ភជាស្មារតីជាគំនិត ជាថាវិការទៅឲ្យគាត់នៅក្នុងពេលដែលមានការចាំបាច់ម្ដងម្កាលតាក់លហីកជាក់ស្ដែង គឺថាពេលដែលបានប្រឈមមុខជាមួយនឹងโรគរាតត្បាត COVID ហ្នឹងហើយនឹងបងប្អូនយើង ពេលដែលគាត់ធ្វើពិធីអីម្ដងម្ដងព្រះអង្គគ្រូនឹងក៏យកចិត្តទុកដាក់ណាស់ជាមួយនឹង កិច្ចការរបស់យុវជនយើងជាពិសេសហើយនឹងយុវសមណៈជាប្រសងយើងនឹងនេះមិនត្រឹមតែគុណសម្បត្តិនៃការបង្រៀនផ្ដល់ជាគំនិតទស្សនវិស័យទេផ្ដល់គ្រប់មធ្យោបាយទៅតាមលទ្ធភាពដែលយើងធ្វើបានខ្ញុំកណាឃើញថាដូចថាខ្ញុំកណាតែងនិយាយអញ្ចឹងក្នុងការតស៊ូដែលតែងតែប្រឡូកជាមួយនឹងសង្គមជាច្រើន អឺនៅទីនេះធ្វើឲ្យខ្ញុំគូណានឹងមាន សមានចិត្តជ្រះថ្លាមែនទែនគឺថាចូលរួមធ្វើការជាមួយជាលក្ខណៈមានសហភាពមានការស្ដាប់គ្នា ទៅវិញទៅមកយើងពិគ្រោះគ្នាពិចារណារកផ្លូវជួយដោះស្រាយតើទុកលំបាករបស់ប្រជាប្រដ្ឋរបស់យើងនៅមាតុភូមិនោះនេះហើយគឺជាទឹកចិត្តដែលយើង កំពុងនាំគ្នាប្រឹងប្រែងជាទូទៅដោយក្រៅទាំងអស់គ្នាហ្នឹងយើងខំប្រឹងធ្វើកិច្ចការរបៀបអញ្ចឹងវាអញ្ចឹងគ្រប់ស្ថាប័នទាំងអស់ដែលមានដំណើរការពាក់ព័ន្ធទៅដល់បងប្អូនប្រជាប្រដ្ឋនៅកម្ពុជាក្រមគឺថាសូមឲ្យមានចិត្តរបៀបអញ្ចឹងទាំងអស់គ្នានៅជុំវិញពិភពលោក ការងារដែលយើងធ្វើនៅ ខាងក្រៅហ្នឹងធ្វើឲ្យយុវជនយើងហ្នឹងមានកម្លាំងខ្លាំងណាស់ហើយបូកផ្សំជាមួយនឹងសេចក្តីប្រកាសហ្នឹងដីប្រកាសដែលព្រះអង្គគ្រូបានបញ្ចប់នៅវគ្គសិក្សាលើកដំបូងខ្ញុំកណាឃើញលោកលោកលោកទីប្រឹក្សាអគ្គលេខាធិការគាត់ត្រូវទទួលលេខាធិការជាលេខាធិការ លោកលេខាធិការគឹមគូនោះគាត់បានធ្វើកំណត់ចំណាំថាកម្មវិធីហ្នឹងត្រូវបានបញ្ចប់បញ្ចប់ការពិភាក្សាអង្គលពីថ្ងៃសៅរ៍ទី2ខែមេសាឆ្នាំ2022នោះយើងបានបញ្ចប់កាលពីដើមខែមេសា គឺថាមុនពេលចូលឆ្នាំខ្មែរហ្នឹង11ថ្ងៃ កិច្ចពិភាក្សារបស់យើងនឹងត្រូវបានបញ្ចប់អរគុណលោកគឹមគូដែលបានអឺធ្វើកំណត់ត្រានៅក្នុងសេចក្តីប្រកាសនឹងតែម្ដង ហើយគាត់បានធ្វើការ typing ជាភាសាអង់គ្លេសដាក់ដាក់មក article អញ្ចឹងទៅ ហើយដាក់ខ្មែរខាងក្រោមហ្នឹងមាត្រាហ្នឹងដើម្បីបកប្រែយើងមើលភ្លាមយើងយល់ភ្លាមយើងចាំបាច់មានឯកសារខ្មែរ ហើយដែលព្រះអង្គគ្រូមានការរៀបចំធ្វើឲ្យមាន ជាឯកសារនេះឡើងគឺជាប្រភេទឯកសារកម្រដែលខ្ញុំមិនតាន់ឃើញមាន ស្ថាប័នណាធ្វើទេនឹងខ្ញុំឃើញតែស្ថាប័នព្រះអង្គគ្រូដែលមានការពិគ្រោះគ្នាហើយចាត់ចែងធ្វើឲ្យមានរបៀបហ្នឹងណាយើងមើលអញ្ចឹងទៅសម័យដូចមើលតែបិដកអញ្ចឹងណា តែវាដកយើងមានបល័យមួយចំហៀងអញ្ចឹងទៅមានសម្រាយជាខ្មែរហ្នឹងមួយចំហៀងទៅឥឡូវអង្គគ្រូមានរៀបចំមេត្រាជាភាសាអង់គ្លេសខាងលើហើយភាសាខ្មែរខាងក្រោមហេតុអីបានយើងត្រូវធ្វើអញ្ចឹងគណៈក៏យល់ថា អត្តបទដើម គឺជាភាសាអង់គ្លេសហើយអត្តបទដែលយើងអង្គការសហជីវជាតិបកប្រែ ជាផ្លូវការយើងយកមក សម្រួលដាក់នៅខាងក្រោមហ្នឹងចាក់បញ្ចូលទៅដើម្បីឆ្នៃជាបុគ្គលិកជាកូនសិភៅមួយឲ្យយុវជនយើងក្រោយហ្នឹងក៏មើលបានប្រជាប្រដ្ឋខ្មែរដែលត្រូវការបកប្រែជាភាសាខ្មែរនឹងក៏យល់បានអ្នកដែលអាចយល់ដឹងអំពីទាំងពីរភាសានឹងក៏យល់បាន ហើយយើងមានភាសាអង់គ្លេសជាគោលនៅទីនេះទៀត ព្រោះដល់ការបកប្រែយើងវាមានលៀងខ្លះអញ្ចឹងយើងមានភាសាអង់គ្លេសជាគោលនៅខាងមុខនឹងស្រាប់ចាំបាច់យកឯកសារមួយទៀតមកបើកមើលបាក់ការធ្វើនេះជាល្អមែនទែនលក្ខណៈមួយបបស្តាលហើយបែបទំនើបណាសូមជូនសេចក្តីសរសើរមួយវិញទៀតនៅឱកាសនេះជាមួយនឹងការអបអសាទរអឺព្រះអង្គគ្រូថានឹងរៀបចំ ធ្វើនៅ ថ្ងៃទី11អញ្ចឹងហ៎ ណាបាទណាថ្ងៃទី11ខាងមុខហ្នឹងថ្ងៃអាទិត្យអញ្ចឹងព្រះអង្គគ្រូធ្វើមុនណាទិវាថ្ងៃទី13ហ្នឹងធ្វើមុន3ថ្ងៃណាអត់ធ្វើមុន2ថ្ងៃអញ្ចឹងធ្វើមុន2ថ្ងៃធ្វើមួយណាជារឿងល្អដែរខ្ញុំណានឹងព្យាយាម ទៅចូលរួមជាមួយ ដើម្បីអប អសាទរនៅថ្ងៃនោះឲ្យមានវេទិកាពិភាក្សាពីគ្រោះគ្នាពីរឿងថែមទៀតទៅ តែនៅទីនេះសូមរំលឹកជូនក្រោយពីជូនជាគំនិតខ្លះខ្លះមកហូមហាយមកហើយអឺរំលឹកជូននៅគោលការណ៍បន្ថែមគោលការណ៍បន្ថែមដែលលោកលេខាធិការគឹមគូនោះគាត់បានរៀបចំមកគឺថាប្រមូលសរុបជាទូទៅតើនៅក្នុងសេចក្តីប្រកាសនោះយើងចែកជាប្រមាណវគ្គ បើយើងចែកបូកសរុបទៅឃើញមានការបែងចែករបស់មន្ត្រីជំនាញនៃអង្គការសហជីវជាតិហ្នឹងគេបែងចែកជា6 9ចំណុចនៅក្នុង9ចំណុចហ្នឹងគោលការណ៍ទី1គឺ មានគោលការណ៍ទូទៅគោលការណ៍ទូទៅហ្នឹងយើងនិយាយពីមាត្រាទី1ដល់មាត្រាទី6នៅក្នុងដើមមាត្រាទី1ដល់មាត្រាទី6ហ្នឹង គេនិយាយអំពីសិទ្ធិរបស់ជនជាតិដើមទាំងឡាយក្នុងការទទួលបានសិទ្ធិពេញលេញនៃសិទ្ធិនោះការមិនរើសអើងការបដិញ្ញាចិត្តហើយនឹងលក្ខណៈនៃការស្វ័យភាពថាស្វ័យយត្តភាពណាណាថែរក្សាស្ថាប័នជនជាតិដើមហើយនឹងសិទ្ធិទទួល បានជាតិនឹងនៅក្នុងមេត្រា1ដល់មេត្រាទី6នឹងមាននិយាយពីចឹងមាននិយាយអំពីថា ជនជាតិដើមទាំងអស់នឹងទទួលបានសិទ្ធិពេញលេញជាមនុស្សជាតិណាជាមនុស្សជាតិគេដែរគេប្រកាសទទួលអញ្ចឹងហើយអាចជៀសវាងផុតពីការរើសអើងគឺការប្រកាសពូជសាសហ្នឹងមានការបដិញ្ញាចិត្តមួយបដិញ្ញាចិត្តគឺថាស្នើឲ្យរដ្ឋាភិបាលនៃប្រទេសសម័យឲ្យមានបដិញ្ញាចិត្តអឺហើយជនជាតិដើមនឹងមានសិទ្ធិ ធ្វើជាស្វ័យយត្តភាពអាចស្នើចេញជាស្វ័យយត្តភាពបានដោយខ្លួនឯងឲ្យមានការថែរក្សានៅស្ថាប័នយុតិធម៌គឺថាពីបញ្យលបង្ហាញពីការថែរក្សាស្ថាប័នយុតិធម៌ហើយនឹងសិទ្ធិទទួលបានសេចក្តីក្នុងយើងបានបញ្ជាក់ហើយយើងចង់ទទួលក៏បាន យើងចង់មិនទទួលក៏បានយល់ទេបើយើងត្រូវការដើរណាយើង អាចចូលជាសញ្ជាតិនៃប្រទេស យើងនៅជាមួយនឹងទៅអញ្ចឹងនៅប៉ុន្តែនៅលើការសម្រេចរបស់យើងទៀត យើងចង់ចូលក៏ចូលមិនចូលក៏ហើយប៉ុន្តែបើយើងចង់ចូលប្រទេសនោះប្រជាជាតិនោះអ្នកគ្រប់គ្រងនឹងត្រូវតែឲ្យយើងចូលនោះនឹងចំណុចទី1ហើយចំណុចទី2គេនិយាយអំពីជីវិតសុចរិតភាពហើយនឹងសន្តិសុខនោះវាមានពីមាត្រាទី1ទី7ទៅដល់មាត្រាទី10ក្នុងនោះមានបញ្ជាក់អំពីសេរីភាព ពីការបល័យពូជសាសការពង្រួបពង្រួមដោយបង្ខំពង្រួបពង្រួមដោយបង្ខំហ្នឹងខ្ញុំនិយាយមិញហ្នឹងគឺថារបៀបធ្វើសមារណកម្មអញ្ចឹងណាចាប់បញ្ចូលជាសមារណកម្មអានោះគឺថាគេហាមមួយការបំផ្លាញវប្បធម៌តាមបំផ្លាញវប្បធម៌គេហើយការផ្លាស់ទីលំនៅដោយបង្ខំចេញពីដីធ្លីសទ្ធិនៅក្នុងបុណ្យភាព និងសន្តិសុខរបស់បុគ្គលហើយនឹងសិទ្ធិជាកម្មសិទ្ធិរបស់សហគមន៍ជនជាតិដើមឬ ប្រជាជាតិជនជាតិដើមអញ្ចឹងនៅក្នុងមាត្រាទី7ទៅដល់មាត្រាទី10ហ្នឹងមាននិយាយពីចំណុចសំខាន់អញ្ចឹងហាមពីការបន្លាយពូជសាសន៍ហាមពីការបង្ខិតបង្ខំមិនអោយពង្រួបពង្រួមឬការផ្លាញវប្បធម៌អាគេអបញ្ហាទីលំនៅហើយនឹងសិទ្ធិ ដីធ្លីយើងមានបូរណភាពពេញលេញទាំងរួមទាំងសន្តិសុខបុគ្គលរបស់យើងណាចំណុចទី3គេបញ្ជាក់នៅក្នុងអត្តសញ្ញាណអានឹងសំខាន់ណាអត្តសញ្ញាណវប្បធម៌ហើយនឹងជំនឿសាសនាហើយភាសានោះមានពីមាត្រាទី11ទៅដល់មាត្រាទី13គឺចែងចេញអំពីសិទ្ធិនៅក្នុងការអនុវត្ត នឹងធ្វើឲ្យរស់រវើកឡើងវិញនៅវប្បធម៌ដោយឆ្លងកាត់ទៅតាមរយៈប្រវត្តិសាស្ត្រណាតែនឹងគេបញ្ជាក់គាត់ណាបញ្ជាក់ថាយើងអាចធ្វើឲ្យរស់រវើកឡើងវិញនៅវប្បធម៌ដែលឆ្លងតាមរយៈនៃប្រវត្តិសាស្ត្រថាតើប្រជាសាស្ត្រហ្នឹងទីហោដូចជាប្រវត្តិខ្មែរក្រមនឹងរស់នៅទីនោះជាលក្ខណៈប្រវត្តិសាស្ត្រឬអត់អញ្ចឹងយើងដឹងហើយ បានយើងរំលឹកគ្នាយើងថាឲ្យដឹងថាយើង គឺជាអ្នកនៅទីនោះតាម ប្រវត្តិសាស្ត្របានបញ្ជាក់មកអញ្ចឹងហើយប្រវត្តិសាស្ត្របញ្ជាក់មកអញ្ចឹងយើងមានទីអាងបែបម៉េចយើងមានទីអាងតាមប្រវត្តិវិទូ ធំធំលើពិភពលោក ដែលគេធ្វើការកត់ត្រាដែលគេមានការស្រាវជ្រាវសរសេរនៅក្នុងសភៅនិកាយប្រវត្តិផ្សេងផ្សេងនៅតាមសាកលវិទ្យាល័យនានាហើយនឹងក្រុមអ្នកប្រាជ្ញស្រាវជ្រាវ ក្រមប្រទេសដែលធ្លាប់ធ្វើអាណានិគមមុនមុននៅទីនោះអញ្ចឹងមានអាណានិគមបារាំង មានប្រទេសជប៉ុនមានសហរដ្ឋអាមេរិកមានសហភាពសូវៀតឬមួយរុស្ស៊ីនឹងជាដើមប្រទេសចិនណាសត្វតដឹងកន្លែងនោះអញ្ចឹងដូច្នេះនៅក្នុងប្រវត្តិសាស្ត្រហើយនឹងភាសានោះភាសានឹងជាដើម ដឹងថាតើប្រជាប្រដ្ឋខ្មែរក្រនិយាយភាសាអីថាយើងនិយាយភាសាខ្មែរអញ្ចឹងទៀតហើយមួយទៀតគេបន្ថែមថាមាន ការការពារទំនៀមទម្លាប់ឯទីកន្លែងឧបករណ៍សម្រាប់ប្រតិបត្តិពិធីឥឡូវយើងមានបញ្ហាពីរឿងបញ្ហាឧបករណ៍សម្រាប់ប្រតិបត្តិពិធីរដ្ឋវៀតណាមមិនបាន ជួយថែរក្សារបស់អស់នឹងទុកឲ្យយើងទេឲ្យអនុញ្ញាតឲ្យមាន ទេសចរជាភ្ញៀវទេសចរមានថាវិការមកទិញរបស់អស់ហ្នឹងទៅទុកទៅតាមផ្ទះរៀងរៀងខ្លួនរបស់គេនៅបរទេសដូចឧទាហរណ៍ដូចជាអឺអឺរបស់ដែល ក្បាច់ក្បូររចនាពីបុរាណដបងដបងដូចថានៅក្នុងពិធីមង្គលការនៅក្នុងអឺពេលដែលយើងវត្តអារាមម្ដងម្ដង ួយ៉ាងដូចជាសាជីល្អល្អដែលគ្របមហូបអាហារយើងត្រូវទុកដាក់អានឹងឲ្យឲ្យទៅជារបស់មួយ នៅ ក្នុងសារមន្ទីររបស់ខ្មែរក្រមដើម្បីយើងបង្ហាញទៅដល់ប្រជាពលរដ្ឋខ្មែរក្រមជំនាន់ក្រោយនឹងឲ្យដឹងថារបស់ប្រើប្រាស់របស់ចាស់ទុំខ្មែរក្រមនឹងមានរបស់អីខ្លះនោះយើងបង្ហាញអំពីអរិយធម៌ហើយនឹង ប្រពៃណីទំនៀមទម្លាប់ ដែលចាស់ពីដើមគាត់ធ្លាប់ធ្វើនៅក្នុងពិធីអាពាហ៍ពិពាហ៍គាត់ធ្វើបែបមិនខ្លះទៅវត្តពីសម័យពីដើមគាត់ធ្វើដោយវិធីណាខ្លះដើម្បីឲ្យយុវជនរបស់យើងជាបច្ឆាជនបានដឹងក៏ប៉ុន្តែមិនដូច្នោះគាត់អនុញ្ញាតឲ្យរបស់ទាំងនោះចេញពីក្នុងប្រទេសដោយមិនខ្វល់ខ្វាយពីការជួយថែរក្សាទប់ស្កាត់ឥឡូវគេរៀបចំអាហ្នឹងថាតើឲ្យមានការទប់ស្កាត់ពីថ្ងៃហ្នឹងតើ អោយទៅរកកន្លែងមួយ សាងសង់ឲ្យគេជាបណ្ណាល័យរបស់ជនជាតិដើមហ្នឹងដើម្បីថែរក្សារបស់ទាំងហ្នឹងអញ្ចឹងពីព្រោះជាទូទៅជនជាតិដើមអត់មានលទ្ធភាពធ្វើទេណាពួកចំជីវិតចង់រស់ផងចង់រួចខ្លួនផងហើយបើសិនណារដ្ឋសម័យដែលគ្រប់គ្រងអាណានិគមហ្នឹងមិនជួយអញ្ចឹងវាធ្លាក់ធ្ងន់ហើយអញ្ចឹងខ្ញុំបណ្ណានៅអឺ ថែមួយទៀតចាស់ដើម្បីផ្អាកសិនទី4នៅក្នុងខទី4ការអប់រំព័ត៌មាន ហើយនិងសិទ្ធិការងារត្រង់ហ្នឹងយើងឃើញមាន ចាប់ពីមាត្រាទី14ទៅដល់មាត្រាទី17អំពីសិទ្ធិទទួល បាននៅការអប់រំរួម ទាំងដំណើរប្រព្រឹត្តស្ថាប័នអប់រំតរខ្លួន និងបង្រៀនភាសាសាស្ត្រអីកូន វប្បធម៌ត្រូវតែលើកយកមកបង្ហាញនៅក្នុងផ្នែកអប់រំហើយនឹងផ្សព្វផ្សាយសាធារណៈការចូលទៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសំខាន់សំខាន់ទាំងពីរតកតងទៅនឹងការពិតរបស់ជនជាតិដើមហើយសិទ្ធិទទួលបានការការពារអំពីច្បាប់ការងារហើយនឹងកិច្ចផុតអំពីការកេងប្រវ័ញ្ចសេដ្ឋកិច្ចកេងប្រវ័ញ្ចសេដ្ឋកិច្ចកន្លែងនឹងសំខាន់សំខាន់ណាស់ពីព្រោះនឹងវាពាក់ព័ន្ធទៅដល់ ជីវភាពនិរន្តរភាពប្រចាំថ្ងៃរបស់ប្រជាប្រដ្ឋយើងពាក់ព័ន្ធទៅច្បាប់ការងារដែលយើងតែងតែនិយាយជាហោហែលេ ILO ច្បាប់ ILO របស់អន្តរជាតិហ្នឹងយើងធ្វើការកន្លែងណា ហើយតែជនដើមហ្នឹងគេដាច់ខាតទៅទទួលយើងឲ្យធ្វើការឬអត់នឹងក្នុងក្នុងចំណុចទី4ហ្នឹងមានបញ្ជាក់ពីហ្នឹង ពីការអប់រំ អំពីព័ត៌មានហើយនឹងសិទ្ធិនៅក្នុងការធ្វើការងារក្នុងចំណុចទី4ហ្នឹងមាននិយាយជាក់ចឹងខ្ញុំកណាសូមប្រខែប៉ុណ្្នឹងសិនដើម្បីឲ្យព្រះអង្គគ្រូមានគណិតដែលជាវតទៀតដូចថាក្នុងណាបានរៀបរាប់មកហោហែអញ្ចឹងជួនកាលយើងជជែកមិនអស់ទេ អាចទុកក្នុងថ្ងៃស្អែកយើងបន្តថែមទៀតអឺប្រហែលចំណុចវានៅសល់5ចំណុចទៀតអញ្ចឹងហ្នឹង កណាតែលើពីចំណុចទី1មកដល់ចំណុចទី4សម្រាប់គេព្រះអង្គគ្រូប៉ុណ្ណឹងអរគុណហ្នឹងហើយអឺអរគុណអរគុណចាស់ចំពោះប្រវត្តិឬក៏សេចក្តីដើមដែលព្រះអង្គគុណចាស់បានលើកឡើងមិញហ្នឹងគឺជាច្បាប់ដែលបានប្រកាសឡើង នៅថ្ងៃ ទី13ខែកញ្ញាឆ្នាំ2007ហើយយើងនឹងធ្វើពិធីនៅថ្ងៃទី11យើងធ្វើមុន2ថ្ងៃ ដើម្បីជាការរំលឹកឡើង នៅអឺប្រវត្តិរឿងតារាវទាំងអស់ហ្នឹងដើម្បីឲ្យឲ្យឲ្យយើងទាំងអស់ហ្នឹងបានចាំចងចាំឬក៏ភ្ញាក់អឺរលឹកឡើងវិញដើម្បីកុំឲ្យយើងនឹងភ្លេចនៅច្បាប់ឬក៏សេចក្តីប្រកាសជា ស្តីពីសិទ្ធិជនជាតិដើមនោះមានសារៈសំខាន់ណាស់ពីព្រោះយើង ជាជនជាតិដើមហើយយើងមិនអាចមានវិធីណា ដែលល្អជាងវិធីនេះទេឥឡូវឥឡូវតឹង ការធ្វើពិធីហ្នឹងបើយើងធ្វើដើម្បីអ្វីទៅហើយជាការអ្វីទៅដែលធ្វើឲ្យយើងចងចាំសារៈសំខាន់អ្វីទៅដែលធ្វើឲ្យយើងមានការចងចាំរលឹកឡើងវិញនៅក្នុងប្រវត្តិរឿងរ៉ាវទាំងអស់ហ្នឹងបាទសាជាបឋមស្វាគមន៍បងទាំងទាំងពីរអង្គជាទីសក្ការៈនិងបងប្អូនប្រិយមិត្តជនរួមជាតិខ្មែរក្រមទាំងអស់នៅលើសកលលោកក៏ដូចជានៅកម្ពុជាក្រមជាទីរាប់អានផងដែរថា អញ្ចឹងសេចក្តីប្រកាសដែលយើងកំពុងតែរៀបចំដើម្បីរំលឹកឡើងវិញគឺថាខ្ញុំកណាចង់លើកឡើងរឿងមួយអញ្ចឹងថាអាសេចក្តីប្រកាសស្តីពីជនជាតិដើមរបស់អង្គការសហជីវជាតិហ្នឹងដូចជាកំណើតកើតថ្មីរបស់ខ្មែរក្រមចេះដូចជាកំណើតដើមកើតសារជាថ្មីឡើងវិញទៀតរបស់ជនជាតិដើមនៅលើពិភពលោក ដែលពេលដែលច្បាប់នឹងកើតឡើងចេញមកព្រាបបាន ដូចយើងសាងគំនិត ថ្មី បានកើតឡើងនៅ ក្នុងអឺ ទស្សវត្សមួយថ្មីចឹងសម្រាប់ឲ្យជនជាតិដើមនឹងមានឱកាសអាចដោះរីកដាលឡើងវិញនៅប្រព័ន្ធអឺទំនៀមទម្លាប់ប្រពៃណីក៏ដូចជាការរស់រានមានជីវិតនឹងសារជាថ្មីឡើងវិញគាំពៀដោយសារច្បាប់ទាំងអស់នឹងអញ្ចឹងទេយើងរំលឹកឡើងជារឿយរឿយហ្នឹងដើម្បីឲ្យ ដឹងច្បាស់ថាយើងបានស្លាប់ទាំងស្រុងទៅហើយនៅ ពេលដែលមិនទាន់មានច្បាប់អង្គការសហប្រជាជាតិបង្កើតឡើងស្ដីពីជនជាតិដើម វាមានត្រឹមតែច្បាប់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សតែប៉ុណ្ណោះអញ្ចឹងទេនៅក្នុងក្រមការច្បាប់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សទាំង46មេត្រាហ្នឹងវាក្រន់តែ និយាយរួមទាំងអស់នៅលើសកលលោកដែលហៅថាមនុស្សហ្នឹងហើយ49មេត្រាហ្នឹងឲ្យ30 30មេត្រា 30មិនទេខ្ញុំកណានិយាយចង់និយាយថាសិទ្ធអង្គការសហជីវជាតិហ្នឹងវាមាន30មាត្រា សិទ្ធិជនជាតិដើមវាមាន46មាត្រាហ្នឹង មនុស្សយើងមានតែ30ហ្នឹងវាក្រំតែ ជាការងារនិយាយរួម និយាយរួមមិនចោតទៅលើសាសជាតិដែលជាជនជាតិដើមឬក៏ជនជាតិដើមភាគតិចនៅក្នុងប្រទេសណាមួយនោះទេហើយប្រទេសទាំងអស់ហ្នឹងភាគច្រើន គេមិនទទួលស្គាល់នៅសិទ្ធិទាំងឡាយសម្រាប់ឲ្យ ស្មារភាពស្មើគ្នា រវាងជនជាតិដែលកាន់អំណាចនិងជនជាតិក្រមអំណាចតែប៉ុណ្ណោះទេ ក្រោយពីពេលអង្គការសហជីវជាតិដោយព្រះអង្គវិរិយៈធម្មមូលលើកឡើង ថាគេបានស្រាវជ្រាវរកឃើញថាក្រោយពីពេលច្បាប់អង្គការសហជីវជាតិស្ដីពីសិទ្ធិមនុស្សជីងមកវានៅតែមានការគៀបសង្កត់នៃផ្លូវរស់នៅនៅ សង្គមរស់នៅនៅជីវភាពរស់នៅប្រជាពលរដ្ឋដើមដែលប្រជាពលរដ្ឋទុនខ្សោយ ត្រូវបានគេគៀបសង្កត់ត្រូវបានអាណានិគមជីចរហ្នឹងនៅតែ មាន ការធ្វើຕົកបុកម្នេញមានការដាក់ទុនកម្មទៅលើសិទ្ធិជនជាតិដើមដែលគ្នាខ្វះការអប់រំឬក៏ចំណេះដឹងមួយចំនួនហ្នឹងអញ្ចឹងទៅអង្គការសហជីវជាតិហ្នឹងមកបាន មើលឃើញទៅអាហានិភ័យទាំងអស់សម្រាប់ជនជាតិដើមដែលខ្វះភាពចេះស្ដែងបុគ្គលសិទ្ធិទាំងឡាយទៅឲ្យពួកគាត់នឹងធ្វើឲ្យអង្គការសហជីវជាតិនឹងបង្កើតនៅអាច្បាប់ ហៅថាសិទ្ធជនជាតិដើមនឹងមួយទៀតមានចំនួន46មាត្រាបន្តទៅទៀតដើម្បីឲ្យយើងនឹងមានសិទ្ធអ្វីខ្លះក្នុងការទៀមទាភាពខ្វះខាតរបស់យើងដែលបាត់បង់ទៅក្រោយពីពេលគេមកធ្វើការអាណានិគមលើយើងហ្នឹងឲ្យយើងអឺសាបរលាបបាត់ទៅអស់នៅអឺវប្បធម៌ទំនៀមទម្លាប់ឬការរស់នៅមួយចំនួនដែលយើងធ្លាប់តែប្រពៃពីដើមឡើយមកក្រោយពី ពេលអាណានិគមមកលើយើងហើយវាបាត់បង់អស់ទាំងនោះអស់ទាំងភាពចេះស្ដែងទាំងអស់ហ្នឹងវាត្រូវបាត់បង់ទាំងអស់អញ្ចឹងទេអង្គការសហជីវជាតិមើលឃើញត្រង់កន្លែងចំណុចហ្នឹងហើយទៅបង្កើតអាច្បាប់មួយទៀតមកហ្នឹងការពារឲ្យជនជាតិមួយចំនួនដែលហៅថាជនជាតិដើមភាគតិចជាដើមឬក៏ជនជាតិដើមភាគច្រើនមួយចំនួនណានោះជាពិសេសដោយខ្មែរកម្ពុជាក្រមយើងយើងមិនសឹងតែមិនហៅថាជនជាតិដើមភាគតិចទេមកអំពីយើងមាន ចូលដល់រហូតដល់ជាង10ឬក៏7 8លានអ្នកហ្នឹងក៏សឹងតែយើងបូកសរុបមកប្រទេសមួយចំនួនដែលគេមានឯករាជ្យហ្នឹងជនជាតិហ្នឹងមួយចំនួននៅតិចអឺសតិទេដែលជនជាតិនៅតិចជាងខ្មែរក្រមយើងទៀតប៉ុន្តែគេបានឯករាជ្យទៅហើយជាពិសេសនៅប្រទេសលើលោកខាងអឺរ៉ុបហ្នឹងប្រទេសមួយចំនួនហ្នឹងមានមានមានមានសតិទេមិនលើសពីខ្មែរក្រមយើងទេអញ្ចឹងទេនៅគេធ្វើការងារឯករាជ្យទៀមទាជាពិសេសដូចនៅឥណ្ឌូនេស៊ីអញ្ចឹង អឺអ៊ីស្ទីម៉ូហ្នឹងមានតែប្រហែលលានអ្នកទេมันសឹងតែมันมันស្មើមួយភាគ3នៃជនជាតិខ្មែរក្រមផងក៏គេបានឯករាជ្យដែរនោះហើយជាជាអភ័ព្វនៃជនជាតិខ្មែរក្រមយើងជាជនជាតិដើមយើងមានអឺគ្នាយ៉ាងច្រើនក៏ប៉ុន្តែអឺការរើបំរាស់ការដកអាណានិគមការទៀមទាសេរីភាពរបស់ខ្លួនហ្នឹងវាគ្មានណាវាគ្មានវាតងកន្លែងយើងខ្វះអាការអប់រំមនុស្សទៅតាម ច្បាប់អង្គការសហ ជាតិជាតិស្ដីពីសិទ្ធិជនជាតិដើមហ្នឹងអញ្ចឹងហើយបន្តទៅអាកម្មវិធីយើងនេះយកអឺសិទ្ធិជនជាតិដើមឬក៏សិទ្ធិមនុស្សទាំងឡាយនៃច្បាប់អង្គការសហជីវជាតិកែងទីងមកហ្នឹងយកមកធ្វើការអប់រំយកមកធ្វើការងារជួយបង្ហាញយកមកធ្វើការបង្ហាត់បង្រៀនណាក្នុងនាមយើងចង់បញ្យល់ផ្លូវមួយឲ្យជនជាតិខ្មែរក្រមជាពិសេសកម្ពុជាក្រមយើងហ្នឹងឲ្យយល់ដឹងអំពីច្បាប់ទាំងអស់ហ្នឹងហើយទៀមតេក៏ក៏កកាយឡើងវិញនៅអ្វីដែលយួនហ្នឹងកាយកប់ទៅលើ ភាពមិនច្បាស់លាស់ការបំពេញកតបកិច្ចជាអ្នកដឹកនាំការមិនធ្វើឲ្យច្បាស់លាស់ទៅតាមសេចក្តីប្រាថ្នារបស់យើងជាខ្មែរក្រមនឹងឲ្យយើងអាចសើរើឡើងវិញទៅតាម ច្បាប់អង្គការសហប្រជាជាតិដែលគេតែងជាច្បាប់នឹងមកឲ្យយើងមានឱកាសរស់រៀនមានជីវិតឡើងវិញឲ្យយើងមានឱកាស អឺទៀមទៀមនៅអ្វីដែលយើងបាត់បង់ទៅនៅភាពដើមរបស់យើងអញ្ចឹងទេការរំលឹករបស់យើងហ្នឹងគឺមានអត្តន័យមួយថាយើងចង់ឲ្យបងប្អូនយើងយល់ដឹងអំពីច្បាប់ហ្នឹងទួទៅជាសកលយល់ឲ្យបានច្បាស់លាស់ហើយថែមទាំងប្រពៃពិធីហ្នឹងឲ្យបានរឿយរឿយដើម្បីការរំលឹកឡើងវិញនៅសតិអារម្មណ៍ដាស់នៅសតិអារម្មណ៍របស់បងប្អូនខ្មែរក្រមយើងហ្នឹងឲ្យភ្ញាក់រលឹកឡើងវិញថាក្រោយពីពេលច្បាប់ហ្នឹងចេញមកហើយ យួនយកទៅអនុវត្តតែគេមិនអនុវត្តគេនៅតែកត់ចោលឥឡូវយើងបានយល់ដឹងអំពីច្បាប់ហ្នឹងយើងតែងតែយកច្បាប់ហ្នឹងមកបញ្ញអារម្មណ៍យកមកដាស់តឿនយកមកកើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរក្រមយើងឲ្យយល់ដឹងអំពីថាដោយសារតែច្បាប់នេះហើយទើបឲ្យយើងនឹងមានឱកាសអឺបង្កើតសារជាថ្មីឡើងវិញទៀមទានៅអ្វីដែលយើងបាត់បង់ទៅទាំងអស់ហ្នឹង នឹងហើយដូចជាកំណើតដែលកើតថ្លៃមកវិញជាលើកទី2របស់យើងដែលខ្ញុំលើកឡើងពីដើមហ្នឹងអាហ្នឹងជាចំណុចមួយដែលខ្ញុំកណាលើកឡើងយ៉ាងថ្លៃប៉ុណ្ណឹងសិនបងអរគុណណាស់អឺចំពោះតាំងបានលើកឡើងជាអត្តន័យរួមនៃការអបអរសាទរនៅក្នុងទិវា ដែលយើងធ្វើហ្នឹងមិនមែនបានន័យថាយើងនឹងចេតកាយគេកាយកប់ហើយយើងមិនព្រមកាយឡើងមិនក៏ព្រមកាយបំផុសបំផុសបំផុសឡើងទេ វាធ្វើឲ្យការកាយកប់របស់គេហ្នឹងគឺបានប្រផលល្អឥឡូវគុណចាស់អត្ថន័យដែលលើសពីនឹងទៀតដែលគុណចាស់ដែលតឹងបានលើកឡើងមិញតើយើងយុវជនរបស់យើងដែលគួរដែរគួរដែរតែដែរទេដល់ក្នុងការចូលរួមក្នុងការរំលឹកទិវាខួបកំណើតនៃសេចក្តីប្រកាសជានៃសិទ្ធិជនជាតិដើមនោះតើគួរដែរទេយើងទាំងអស់គ្នាជាយុវជនគួរតែចូលរួមទាំងអស់គ្នាទេទៀត បាទអង្គគ្រូយើងអំពាវនាវហើយអំពាវនាវទៀតជាទូទៅណានៅក្នុងកម្រិតមួយជាអតិបរមាព្រោះអឺខ្ញុំក៏ណាគិតថាហេតុផលដែលយើងចាប់ផ្ដើមធ្វើការធ្វើកម្មវិធីបើកវគ្គសិក្សាហ្នឹងពេលជាមួយឆ្នាំហ្នឹង ណាគឺថាដើម្បីឲ្យប្រជាពលរដ្ឋខ្មែរក្រៅហ្នឹងបានយល់អំពីពីបញ្ហាហ្នឹងហើយនាំគ្នាអបអសាទរនៅពិធីហ្នឹងរួមគ្នាណាពីព្រោះគេមានប្រាប់ហើយគេថាការបញ្ជាក់នៅអត្តសញ្ញាណគឺយើងធ្វើត្រូវធ្វើដោយខ្លួនយើងយើងពឹងពាក់គេបានទេណាណាពឹងគេ វាស្ថិតទៅក្នុងកម្រិតមួយថាយើងអត់ដឹងថាខ្លួនយើងជាអ្នកណានោះអញ្ចឹងបានយើងខំប្រឹងនិយាយដដែលហើយដដែលទៀតថាយើងជាអ្នកណារឿងសំខាន់ដែលដែលយើងចង់និយាយនោះគឺថាអោយយុវជនក្រោយនឹងបានដឹងថាយើងជាអ្នកណាពូជយើងជាអ្នកណាដល់តែយើងដឹងថាយើងជាអ្នកណាបានយើងដឹងថាយើងត្រូវបើ ខ្លួនយើងយើងជួយត្រួតត្រងនៅសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីអំពីសិទ្ធិជនជាតិដើមនឹងយ៉ាងម៉េចអញ្ចឹងឥឡូវយុវជនយើងបានដឹងយល់ច្រើនគុណយល់ច្រើនខ្ញុំកណាអបអរសាទរហើយស្មារតីផលផុសរបស់យុវជនយើង គឺជាចន្ទុលមួយដ៏ធំដើម្បីដើម្បីជំរុញនេះផ្លូវច្បាប់គេថា ក្បែរក្រមបច្ចុប្បន្ននេះគឺជាមកនៅក្នុងផ្លូវបត់មួយយ៉ាងធំរបស់ខ្មែរក្រមខ្មែរក្រមកំពុងតែនៅក្នុងរបត់មួយយល់ដឹងអំពីច្បាប់ពេលដែលយើងចាប់ផ្ដើមដើរនៅលើផ្លូវច្បាប់គឺជាពេលដែលយើងកំពុងដើរទៅរកភាពជោគជ័យនោះនោះគឺដំណើរទៅរកបណ្ឌិតណា យើងសេពគប់ជាមួយនឹងច្បាប់គឺយើងដើរផ្លូវដែលយើងមានភ្លើងត្រូលយើងមាន7ណាណាយើងអត់មានដើរនៅក្នុងភាពអន្តការទៀតទេពីដើមមិញយើងដើរនៅក្នុងភាពអន្តការដល់ទៅអឺអង្គការសហជីវជាតិចេញចែងច្បាប់នឹងចេញមកបាន យើងមានភ្លើងត្រូលហើយយើងចាប់ផ្ដើមសិក្សាអំពីច្បាប់នឹងគឺប្រៀបដូចជាយើងមានភ្លើង មួយ នៅក្នុងដៃចឹងឥឡូវយើងមានភ្លើងទប់មួយនៅក្នុងដៃសម្រាប់ត្រូលបំភ្លឺផ្លូវយើងទៅយើងអត់មានភ័យខ្លាចជន់លបាប់យើងអត់មានភ័យខ្លាចយើងធ្លាក់កលុកឬមួយយើងផុងនៅក្នុងផ្លូវដែលគេជីឆ្កាត់ណាឧទាហរណ៍ដូច រដ្ឋសម័យហ្នឹងគេជីកតាក់មួយគេដាក់លងគេដាក់លេងចម្រោកនៅក្នុងដាវហើយបើយើងដើរអត់មានភ្លើងត្រូលទេយើងផុងចូលនៅក្នុងលងហ្នឹងហើយយើងអាចស្លាប់ឥឡូវយើងដើរនៅលើផ្លូវច្បាប់ហ្នឹងណាប្រាប់ហ្នឹងចាគឺថាយើងមិនភ្លើងត្រូលបំភ្លឺផ្លូវយើងគឺយើងឃើញចម្រងភ្លាមយើងទៅស្ពានជន់ឲ្យឆ្លងឲ្យបាត់ចម្រងហ្នឹង ប្រទេសអាក៏ដោយប្រទេសដែកអីក៏ដោយឬមួយយើងកាយដីលុបជំរងនឹងដើម្បីធ្វើដំណើរតទៅមុខទៀតរាប់ថាបើមានឧបសគ្គយើងដឹងវិធីកិច្ចជះដូច្នេះយុវជនគួរណាគួរណាគួរកប់បីទាំងយុវជនទាំងយុវសាមណៈទាំងចាស់ទុំទាំងអស់ទាំងមន្ត្រីរាជការដែលកំពុងធ្វើការជាមួយនឹង រដ្ឋាភិបាលអាណានិគមវៀតណាមមកលើខ្មែរក្រមហ្នឹងសូមមេត្តាចូលរួមជាមួយគ្នា ធ្វើការជាមួយគ្នាព្រោះធ្វើការបំរើយួនបំរើទស្សនៈរបស់យួនគ្មានអនាគតទេយើងមើលឃើញក្នុងជីវិតរបស់ខ្ញុំកណាមិនបាច់និយាយអ្នកណាទេក្នុងជីវិតរបស់ខ្លួនឯងរយៈពេល40ឆ្នាំហ្នឹងមើលអនាគតអ្នកដែលធ្វើការជាមួយរដ្ឋាភិបាលអាណានិគមយួនហ្នឹង អត់មានអនាគតទេបំពីយើងមិនមែនធ្វើការដើម្បីខ្មែរយើងធ្វើការដើម្បីផលប្រយោជន៍បរទេសធ្វើយ៉ាងណាដើម្បីឲ្យយើងគ្រាន់តែបន្ថយនៅ អធិបុលរបស់ខ្មែរក្រមគ្នាយើងតែប៉ុណ្ណឹងតែគេគិតគោលនយោបាយរបស់គេប៉ុន្តែពួកនេះបកកែបកកែប្រើល្បិចលួងលោមឲ្យយើងយល់ច្រឡំ ប៉ុន្តែបើយើងមើលនៅក្នុងទស្សនវិស័យនៃការដឹកនាំប្រទេសការរីកចម្រើនរបស់ប្រជាជាតិមួយគេអត់ធ្វើរបៀបយួនចឹងទេគេអត់ធ្វើនឹងទេធ្វើរបៀបយួនដែលធ្វើមកលើខ្មែរក្រមយើង ពីដើមរហូតមកទល់សប្តាហ៍ថ្ងៃហ្នឹងគឺជារបៀបបំផ្លាញយើងដោយសត្វសាណាបំផ្លាញយើងហ្មងគឺថាមើលលក្ខណៈដូចចង់លើកតម្កើងយើងចឹងប៉ុន្តែគុណគិតមើលបើគេលើកតម្កើងយើង គេដឹកនាំយើងឲ្យទៅតែផ្លូវសបាយទេគេដឹកនាំយើងឲ្យទៅតែផ្លូវភ្លើតភ្លើនទេចូលរួមជាមួយគេគេដឹកនាំយើងឲ្យបំភ្លេចភាសាយើងឲ្យបំភ្លេចនៅអក្សរសាស្ត្រយើងគេអត់ខំជួយបណ្ដោះខួរក្បាលឲ្យកូនចៅយើងនៅក្នុងផ្លូវកន្លងនៃវប្បធម៌អាយធម៌របស់យើងទេគេដឹកនាំយើងឲ្យយើងរៀនភាសាគេ ឲ្យយើងចូលធ្វើការគេថាឲ្យយើងចូលខំប្រឹងរៀនភាសាគេទៅដើម្បីបានចូលធ្វើការនៅកន្លែងគេពេលដែលយើងរៀនភាសាយើងគេមកបំផិតបំភ័យយើង ពេលដែលយើងថែទាំគេមកដាក់ឧទាហរណ៍ដូចខាងភូមិកន្លែងគាត់រៀបចំធ្វើសាលាឆោទៀនវាបំផិតបំភ័យវាទៅរំខានវាទៅរំអុកវាទៅឆាឆៅមិនឲ្យយើងអនុវត្តនៅវប្បធម៌ឥឡូវយើងរំលឹកឡើងវិញភាសាទៀតមន្ត្រីរាជការទាំងអស់ ឲ្យមន្ត្រីរាជការទាំងនួនទាំងខ្មែរទាំងអស់នៅ ទីនោះត្រូវដកថយជាបន្ទាន់កុំរំខានឲ្យប្រជាប្រដ្ឋខ្មែរទៀតបំពេញឯងកំពុងតែធ្វើបំពេញនៅ លើសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីអំពីសិទ្ធិជនជាតិដើមហើយជនជាតិដើមខ្មែរក្រមហើយឯងធ្វើមិនឈ្នះទេជាមួយខ្មែរក្រមពីពេលនេះតទៅឧទាហរណ៍ដូចកន្លែងភូមិកណ្ដែងអញ្ចឹងតែធ្វើយ៉ាងម៉េចក៏អត់ឈ្នះដែរមិនឈ្នះជាដាច់ខាត អំពីប្រជាពលរដ្ឋរបស់យើងបានផ្ដាច់ការចាត់ហើយយើងនៅទីនេះបរទេសនេះក៏យើងបានផ្ដាច់ញាចាត់ហើយថានឹងជួយកំពីមិនអោយរដ្ឋាភិបាលវៀតណាម បំពេញមូលសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទៀតតទៅទៀតទេយើងនឹងប្រើគ្រប់មធ្យោបាយទាំងអស់ដែលយើងអាចមានដើម្បីធ្វើការតំណែងជាមួយនឹងក្រមប្រទេសដែលមានអធិបុល ហើយនឹងអង្គការសហជីវជាតិមន្ត្រី Special Rapporteur អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដើម្បីជួយអន្តរាគមន៍គ្នាទប់ស្កាត់នៅរាល់អំពើព្រៃផ្សៃអក្រិតរបស់រដ្ឋវៀតណាមដែលកំពុងតែបំពេញមកលើសិទ្ធិសេរីភាពរបស់ខ្មែរក្រមយ៉ាងធ្ងន់ធ្ងរជាទីបំផុតជាពិសេស គឺក្នុងដំណើរដែល ចូលទៅបំផ្លិចបំផ្លាញនៅវប្បធម៌របស់ខ្មែរក្រមនឹងឯងណាខាត់ខាំងទប់ស្កាត់ មិនអោយប្រជាប្រដ្ឋខ្មែរក្រមអនុវត្តនៅវប្បធម៌របស់ខ្លួននៅសេចក្តីត្រូវការរបស់ខ្លួនជាចាំបាច់ដែលគេគិតឃើញថាសង្គមកុមារសង្គមយុវជនរបស់គេ កំពុងតែត្រូវការនៅ ខឿនវប្បធម៌សិក្សានៅភាសាដើមរបស់គេ សំស្របជាមួយនឹងសេចក្តីប្រកាសរបស់ UNESCO ហើយនឹងអង្គការសហជីវជាតិបានចេញសេចក្តីគ្រប់គ្រងថានៅក្នុងទស្សវត្សនេះ គឺជាទស្សវត្សនៃភាសាជនជាតិដើមដូច្នេះយុវជនយើង ទាំងយុវសាមណៈយល់ឲ្យច្បាស់បញ្ហាហ្នឹងយើងនៅសល់ពេល10ឆ្នាំគាត់ ឥឡូវឆ្នាំ2022ចាប់ផ្ដើមហើយ យើងបានពាក់កដាលឆ្នាំហើយ យើងសល់9ឆ្នាំកន្លះទៀតសម្រាប់អនុវត្តឲ្យ រីកចម្រើននៅ ភាសាជនជាតិដើមរបស់យើងហើយដោយឡែកខ្មែរក្រមយើង គឺភាសាខ្មែររបស់យើងនឹងឯងបាទហ្នឹងហាមប្រាមឲ្យដាច់ខាតហើយសូមយុវជនទាំងអស់ញាក់រលឹកឲ្យទាន់ពេលពេលនេះ គឺជាពេលដែលយើង នាំគ្នាដើរទៅរកនៅ ផ្លូវមួយដែលមានភ្លើងត្រូលជួយបំភ្លឺផ្លូវយើងដើរទៅកាន់នៅការទាមទារសិទ្ធិសម្រេចវាសនាខ្លួនខ្លួនឯងក្នុងថ្ងៃអនាគតដោយចាប់ដើមពីយើងសិក្សាឲ្យច្បាស់លាស់នៅក្នុងខ្លួនយើង នៅសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើមនេះដែលជួយចាត់ចែងគាំពៀ ការពារទៅឲ្យយើងយើងអាចអនុវត្តបានអ្វីខ្លះកុំធ្វើឲ្យហួសពី ទាំង46មាត្រា ដែលមានចែងនៅក្នុងសេចក្តីប្រកាសនោះឲ្យសោះតែមានគ្រប់គ្រាន់ណាបានមើលហើយ បើយើងនាំគ្នាសិក្សាឲ្យច្បាស់លាស់នៅក្នុងសេចក្តីប្រកាសហ្នឹងទាំង46មាត្រា គឺការសម្រេចនៅគោលដៅរបស់ខ្មែរក្រមនឹងបានជោគជ័យ ប៉ុន្តែត្រូវធ្វើឲ្យស្រស់គ្នាណាអត់មានប្រទាំងប្រទេសគ្នាទេយើងចោះទូកជាមួយគ្នា យើងជិះនៅលើទូកវប្បធម៌ជិះនៅលើទូកភាសាសាស្ត្ររបស់យើងជិះនៅលើទូកពុទ្ធសាសនាគណៈថេរវាទរបស់ខ្មែរក្រមយើងនឹងដល់ទៅគោលដៅរបស់យើងដោយច្បាស់ជាទីបំផុតខ្ញុំសូមអរគុណអរគុណណាស់ទាំងអឺ ចំពោះការបកស្រាយរបស់គុណចានហ្នឹង វា ធ្វើឲ្យយើងចាប់អារម្មណ៍ទៅដល់យុវជនរបស់យើងដែលគាត់មានអំណងដើម្បីអញ្ជើញពួកស្ថានទូតអាមេរិកហើយនឹងគាត់មានអំណងដើម្បីបង្កើតកម្មវិធីរបស់គាត់កាលពីខែមុនយើងឃើញថាគាត់បានធ្វើនេះគោលអំណងរបស់របស់គាត់នឹងគឺចង់តំណាក់តំណងជាមួយនឹងស្ថានទូតអាមេរិក ហើយគាត់ចង់បញ្ជាក់អំពីគាត់នេះជាជនជាតិដើមហើយគាត់ចង់តំណែងស្ថានទូតចាស់ដែលមកធ្វើការហ្នឹងហើយគាត់ត្រឡប់ទៅវិញហើយគាត់នឹងចង់សួរសុខទុក្ខឬក៏សំណេះសំណាលគ្នា រវាងយុវជន ជាមួយនឹងជនជាតិស្ថានទូតអាមេរិកមកនឹងធ្វើការនៅស្ថាននៅអគ្គកុងស៊ុលនៅប៉េកូហ្នឹងឥឡូវឥឡូវមកតាំងចង់ចង់សួរថា តើការយុវជនរបស់យើងគាត់ឈានទៅដល់ការតំណែងតំណងរបស់សហស្ថានទូតហ្នឹងអានេះគឺជាគឺគឺជាលទ្ធផលឬក៏ការយល់ដឹងរបស់យុវជនយើងបានដល់កម្រិតហ្នឹងយើង គួរតែលើកទឹកចិត្តពួកគាត់ហ្នឹងយ៉ាងម៉េចដែរតាំងបាទប៉ុន្តែផ្នែកក្រមយើងវា មានលក្ខណៈមួយសំខាន់ពិសេសជាងគេត្រង់កន្លែងផ្នែកក្រមយើងជនជាតិដើមមានពិត នៅក្នុងប្រទេសមួយដែលក្រមអាណានិគមគេមានពិតក៏ប៉ុន្តែខ្មែរក្រមយើងមិនមែនអន់ដូចសាសជាតិដតីមួយចំនួនដែលជាជនជាតិដើមខ្វះការសិក្សាខ្វះអំពីចំណេះដឹងខ្វះអំពីទំនាក់ទំនងដល់ជនបរទេសដូចជនដតីដតីទៀតមួយចំនួនជនជាតិដើមមួយចំនួនខ្លះទៀតគាត់អត់យល់ដឹងអំពីការរស់នៅរបៀបអឺស៊ីវិល័យរបៀបទំនាក់ទំនងដូចខ្មែរក្រមយើងទេ ខ្មែរក្រមយើងមានការទំនាក់ទំនងហ្នឹងតាំងពីបុរាណមកខ្មែរក្រមយើងមិនមែនថិតនៅក្រមការអឺរងឹតរងល់ថិតនៅក្រមការមិនដឹងអឺអ្វីទាំងអស់នៅលើโลกនេះទេ ដោយសារយើងគ្រាន់តែបែកបាក់ក្នុងនាមជាអ្នកអឺគ្រប់គ្រងហ្នឹងគេមកបំបែកផែនដីផែនទីភូមិសាស្ត្រជីងពីគ្នាទេតើ អញ្ចឹងទេការទំនាក់ទំនងសិនតែមានការតេតួងរវាងកម្ពុជានិងកម្ពុជាក្រោមខ្មែរក្រោមយើងទំនាក់ទំនងពិភពលោកនឹងវាមានតាំងពីបុរាណកាលតាំងពីសម័យអឺបូរេប្រវត្តិតាំងពីសម័យអូកែវកំពង់ផែខ្មែរយើងការទំនាក់ទំនងរបស់ខ្មែរយើងធំធេងណាមិនតូចទេនឹងជាជាប្រវត្តិសាស្ត្ររបស់ខ្មែរក្រមមានតាំងពីបុរាណមកម្ល៉េះការទំនាក់ទំនងមួយជិតបរទេសដើម្បីជាការងារវេនយោគទុនជាការងាររកស៊ីទៅវិញទៅមក ជាការងារទំនាក់ទំនងផ្លូវទូតជាដើមខ្មែរក្រមយើងមានទាំងអស់ក៏ប៉ុន្តែក្រោយពីពេលអាណានិគមយួនអាណានិគមមួយចំនួនទៀតដាក់សម្ពាធមកលើជនជាតិដើមខ្មែរក្រមយើងបែរបែរទៅជាបិទសិទ្ធិអំណាចទាំងអស់ហ្នឹងមិនឲ្យខ្មែរក្រមយើងមានឱកាសទំនាក់ទំនងទេគេទំនាក់ទំនងអឺជំនួសយើងទៅវិញហើយគេយកអាភេទទំនាក់ទំនងជាមួយនឹងបរទេសនឹងធ្វើជាអាជីវកម្មរកស៊ីដើម្បីផលប្រយោជន៍ជនជាតិគេតែប៉ុណ្ណោះ អញ្ចឹងទៅខ្មែរក្រមយើងវាធ្វើឲ្យបាត់បាត់តាំងអាការតំណែងតំណងបរទេសបាត់អាតាំងការទៅជួបនៃស្ថានទូតនានាបាត់អាការងារវិភាគសាជាមួយនឹងជំនួយការជនបរទេសឬក៏អឺបរទេសមួយចំនួនចង់មកធ្វើការវេនយោគរកស៊ីជាមួយយើងវាអត់មានទៀតទេមកពីយួនហ្នឹងគេគេគេគេគេយកផ្ដាច់មុខទៅហើយគេយកផ្ដាច់មុខហើយដល់ចឹងហើយធ្វើខ្មែរក្រមយើងសម័យ ដែលយួនកាន់ការមកដល់ឥឡូវយើងបាត់បង់អស់ទំនាក់ទំនងទាំងអស់ហ្នឹងហើយសួរថាខ្មែរក្រមយើងធ្វើបានទេបើសិននេះថាសិទ្ធិអំណាចហ្នឹងបានមកលើដើងមកលើយើងវិញដោយសារយោងទៅតាមច្បាប់អង្គការសហជីវជាតិស្ដីពី សិទ្ធិជនជាតិដើមហ្នឹងតែយើងអាចធ្វើបានថាខ្មែរក្រមមានសមត្ថភាពគ្រប់គ្រាន់ក្នុងការងារទំនាក់ទំនងដោយខ្លួនឯងមកពីខ្ញុំលើកឡើងមិញថាខ្មែរក្រមហ្នឹងមានប្រវត្តិជាប្រទេសមួយ តែតួងជាមួយនឹងជនបរទេសហ្នឹងតាំងពីបុរាណមកมันมันមិនមែនតែអត់មានទេក៏ប៉ុន្តែដោយសារយួនទេដែលដែលបាត់យើងមិនឲ្យយើងធ្វើនេះជាការងារសាជាថ្មីដូចខ្ញុំកណ្ដាលលើកឡើងមិញពីខាងដើមថាយើងបានកើតកំណើតសាជាថ្មីហើយយុវជនយើងបានយល់ដឹងអំពីច្បាប់ហ្នឹងយើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការងារទំនាក់ទំនងជនបរទេសក្នុងការងារទំនាក់ទំនងជាមួយនឹងអគ្គកុងស៊ុលឬក៏ស្ថានទូតនានាដែល មានការពាក់ព័ន្ធក្នុងច្បាប់អន្តរជាតិហ្នឹង មានការពាក់ព័ន្ធជាមួយនឹងសិទ្ធិជនជាតិហ្នឹងមានការពាក់ព័ន្ធដល់ជាមួយនឹងសិទ្ធិមនុស្សហ្នឹងមានការពាក់ព័ន្ធជាមួយនឹងការរស់នៅនៃការអភិវឌ្ឍរបស់មនុស្សជាតិនៅក្នុងលោកហ្នឹងប្រជាជនខ្មែរក្រមយើងមានសិទ្ធិធ្វើអញ្ចឹងក៏ប៉ុន្តែសិទ្ធិដល់កម្រិតណានោះតែកទួងបានដល់សមត្ថភាពប៉ុណ្ណានោះវាអាស្រ័យទៅការយល់ដឹងអំពី អឺប្រជាប្រដ្ឋខ្មែរយើងជាពិសេសយុវជនសប្តាហ៍ហ្នឹងអញ្ចឹងទេការតំណាក់តំណងហ្នឹងវាវាជាការងារលើកទឹកចិត្តល្អមួយហើយហើយជាការងារសរសើរមួយដល់យុវជនខ្មែរយើងមួយចំនួនក្នុងបច្ចុប្បន្នភាពថ្មីត្បិតតែក្រមការគ្រប់គ្រងរបស់យួនមានពិតក៏ប៉ុន្តែអាស្រ័យយើងយល់ដឹងអំពីច្បាប់ហ្នឹងបានយើងអាចមានអឺស្មារតីរឹងមាំក្នុងការងារតំណាក់តំណងនឹងជនបរទេសតំណាក់តំណងនឹងស្ថានទូតឬក៏កុងស៊ុលនានាដើម្បីនាំយកមក ផលប្រយោជន៍ឬក៏បង្កើននៅអាមិត្តភាពឬក៏មានការទំនាក់ទំនងទៅវិញទៅយើងអាចផ្ដល់បដូរយោបល់គ្នាទៅវិញទៅមកអ្វីដែលយើងខ្វះខាតអ្វីដែលយើងបាត់បង់យើងបញ្ជូនសារទាំងអស់ហ្នឹងឲ្យជនបរទេសគេពំនាំនៅរឿងរបស់យើងហ្នឹងទៅទៅទៅទៅវិភាគសារជាមួយនឹងអង្គការសហប្រជាជាតិជំនួសមុខឲ្យយើងដែលជាជនជាតិដែលបាត់បង់សិទ្ធិសេរីភាពទាំងអស់នៅកម្ពុជាក្រមទាំងប្រហែលហ្នឹងធ្វើឲ្យ យួនហ្នឹងមានការចង់ខិតខាំងបាំងនៅអឺកិច្ចការងារមួយចំនួនដែលយើងកំពុងធ្វើនឹងដែរក៏ប៉ុន្តែសួរថាយួនអាចធ្វើទៅបានទៀតទេសម័យបច្ចុប្បន្នថាมันអាចធ្វើបានទៀតទេនេះជាសិទ្ធិរបស់ខ្មែរក្រមបើខ្មែរក្រមអាចធ្វើបានមានសមត្ថភាពអាហ្នឹងជាការងារប្រសើរមែនទែនសម្រាប់យុវជនសម័យថ្មីដោយខ្ញុំកណាលើកឡើងបាញ់ចឹងថានេះជាប្រវត្តិសាស្ត្រថ្មីនេះជា កំណើតកើតថ្មីរបស់ខ្មែរក្រមដែលបាត់បង់ជាយូរមកហើយឥឡូវទៅកើតសារជាថ្មីឡើងវិញកណាអរណាអរគុណអង្គតឹងអឺចំពោះការលើកទឹកចិត្តដល់យុវជនរបស់យើងបានជជែកគ្នាថាការតស៊ូរបស់ខ្មែរក្រមជាពិសេសយុវជនរបស់យើងអឺគាត់ចាស់កណាចង់ផ្ដោតអារម្មណ៍ទៅលើការតស៊ូសេចក្តីព្យាយាមរបស់យើងនឹងតើគុណចាស់បានលើកឡើងហើយថាការបរាជ័យ លើកទី1បរាជ័យលើកដំបូងហ្នឹងมันឈ្មោះថាបរាជ័យរហូតតាអាហ្នឹងគុណចាស់លើកឡើងថាក៏មុនហើយថាគួរ តែការព្យាយាមរបស់យើងនឹងដូមែងបានសម្រេចតើយើងគួរតែព្យាយាមដល់កាលណាទេអឺនៅក្នុងពាក្យមួយគេនិយាយចេះតាអានឹងពាក្យរបស់លោកប្រធានាធិបតី Nixon ណាគាត់ កាលនោះគាត់ចេញមកប្រជែងណាចេញជាគេហៅ candidate ធានាធិបតីនៅសហរដ្ឋអាមេរិកបាទហើយនៅក្នុងគណៈបកហ្នឹងគណៈបកជាធិបតីដូចគ្នាប៉ុន្តែលោកចេញមុខឈរទៅលោកចាញ់លោកកេណឌីដើម្បីជ្រើសរើសតំណាងគណៈបក តំណាងបេក្ខជន ចេញមកពីគណៈបកហ្នឹងទៅឈរប្រជែងជាមួយប្រកួតប្រជែងជាមួយគណៈបកដទៃទៀតហើយគាត់គណៈបកជាធិបតីដូចគ្នាណាគណៈបកជាធិបតីដូចជាមួយលោកកណ្ឌីដែរប៉ុន្តែចាញ់គាត់ចាញ់ណាហើយគាត់គេសួរសម្ភាសគាត់ថាលោកឯងចាញ់អញ្ចឹងខ្មាស់គេអត់អញ្ចឹងណា ហ្នឹងហើយគាត់ចេញទៅចាញ់ហើយគាត់ថាយើងប្រសាលបងហើយបរាជ័យមិនមែនជារឿងអាម៉ាស់ទេហ្នឹងហើយដែលអាម៉ាស់គឺយើងមិនទាន់តាលបងយើងបរាជ័យនោះអានោះបានជារឿងអាម៉ាស់យើងហ្នឹងអត់ល្អណាស់យើងអត់ទាន់បានធ្វើទេប៉ុន្តែយើង យើងអត់ហ៊ានធ្វើហ្មងយើងអង្គុយជំនុំគ្នារឿងគិតខ្លួនយើងថាតែធ្វើចាញ់អញ្ចឹងអត់ហ៊ានធ្វើហ្មងអញ្ចឹងគាត់គាត់ថាលបងហើយគាត់ចេញទៅធ្វើហើយគាត់បរាជ័យគាត់ថាមិនមែនជារឿងអាម៉ាស់ទេដែលយើងចាប់ដើមចេញធ្វើហើយបរាជ័យលើកទី1មិនមែនជារឿងអាម៉ាស់ទេណារឿងសំខាន់ប៉ុន្តែយើងអត់ទាន់ធ្វើ ហើយយើងចាញ់នោះអាហ្នឹងបើបរាជ័យមែនណា តែយើងចាញ់បាត់ទៅហើយនឹងគាត់គាត់ថានឹងបានជារឿងអាម៉ាស់ជារឿងអាម៉ាស់នៅក្នុងជីវិតរបស់យើងអត់ទាន់ថាលបងហើយបរាជ័យហើយណាអាដែលយើងចេញទៅធ្វើនឹងបរាជ័យវាមានរឿងអីអស្ចារ្យគ្រូអ្នកណាមួយមិនមានការចាប់ដើមលោកក្នុងជីវិតមនុស្សយើងទេតើអ្នកណាម្នាក់នៅក្នុងពិភពលោក នឹង ដែលមិនមានការចាប់ដើមយើងសត្វតែមានការចាប់ដើមទាំងអស់គ្នានឹង ហើយការចាប់ផ្ដើមរបស់ មនុស្សម្នាក់ម្នាក់វាអត់ដែលជោគជ័យទេវាអត់ដែលបានដូចចិត្តទេសូម្បីមនុស្សមានបទពិសោធន៍នឹងចេញ ទៅមិនប្រកាសថាបានដូចចិត្តផងពីព្រោះរឿងទាំងឡាយគឺជារបស់មិនទៀងចាណានោះហ្នឹងហើយដែលរបស់មិនទៀងហ្នឹងខ្ញុំកណាននឹកឃើញដល់បន្ទូលរបស់បងគ្រូវិញលឹមហ្នឹង អង្គចៅអធិការវត្តមិនវិចសប្ថ្ងៃនេះណាស់លោកថារឿងតស៊ូថ្ងៃមួយ ឆ្នាំណានេះដូច2ឆ្នាំមុនព្រះអង្គមុនមកថ្លែងការនៅក្នុងកម្មវិធីណាលោកថ្លែងថាវាអត់ទៀងទេ បច្ចុប្បន្ននេះរដ្ឋអំណាចវៀតណាមគ្រប់គ្រងយើងដោយសារគេនៅខ្លាំងណា ហើយថ្ងៃមួយខ្មែរក្រមយើងរកបានអ្នកការពារបានច្រើនអ្នកគ្រប់គ្រងបានច្រើន ក្រមប្រទេស ហើយនឹងអង្គការមួយចំនួនយើងសេពគប់គេជួយយើងបានច្រើនជ័យជំនះនឹងអាចបានមកដល់យើង ហើយជ័យជំនះបានមកដល់យើងដោយព្រះអង្គគ្រូទ្រង់ជ្រាបគឺថាលើកលែងតែយើងមិនទម្លាក់ចោលតែយើងមិនទម្លាក់ចោលសេចក្តីព្យាយាមបានមកដល់យើងឯងសម្មាសម្ពុទ្ធព្រះអង្គមានបន្ទូលថា វិរិយេអ្នកទុក្ខមចេតិសេចក្តីព្យាយាមអាចសម្លាប់បងនៅសេចក្តីទុក្ខទាំងឡាយអញ្ចឹងណារាល់ការងារទុក្ខលំបាករបស់ខ្មែរក្រម បើយើង ទាំងអស់គ្នាខ្មែរក្រមទាំងអស់គ្នានាំគ្នាធ្វើ ស្ទុះស្ទាធ្វើទាំងអស់គ្នាដោយការចាប់ផ្ដើមសិក្សានៅ សេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីអំពីសិទ្ធិជនជាតិដើមបើអ្នកណាមិនបានសិក្សាមិនបានចូលរួមធ្វើទេ ជួយជាថាវិការ ជួយជាគណិតយោបល់គ្រប់គ្រងគ្នា ហើយឧបត្ថម្ភដោយវិធីផ្សេងផ្សេងដែលខ្លួនអាចធ្វើបាន ជួយជ្រោមជ្រែងជួយលើកគ្នាឡើងជួយទល់ទ្រឡើងយើងក៏បានទៅដល់ជោគជ័យយើងព្យាយាមធ្វើអញ្ចឹង ខ្ញុំកណាតែងតែលឺសូគេលើកតម្កើងគេលើកកម្ពស់និយាយអំពីជនជាតិអ៊ីស្រាអែលគេច្រើនណាស់យើង តែងរំលឹកពីរឿងជនជាតិអ៊ីស្រាអែលនៅក្នុងเพจរបស់ព្រះអង្គគ្រូនឹងក៏មានដែរអ្នករំលឹកពីរឿងជនជាតិអ៊ីស្រាអែលប៉ុន្តែសូមកុំនិយាយតែមកឲ្យជួយជួយគ្នាជួយគ្នាដោយវិធីផ្សេងផ្សេងឥឡូវយុវជនយើងកំពុងត្រូវការយើងជួយ យុវសាមណៈយើងកំពុងត្រូវការយើងជួយខ្ញុំកណាឃើញអង្គការមួយចំនួននៅខាងក្រៅដូចអស់លោកនៅក្នុងប្រទេសកាណាដាគាត់បានជួយ ពង្រីកការសិក្សាដល់យុវសាមណៈពង្រីកការសិក្សាទៅដល់សិស្សនិស្សិតទាំងអស់ជួយជាសិភៅជួយជាប្រព័ន្ធបច្ចេកទេសថវិកា ជួយឧបត្ថម្ភទៅដល់ការសាងសង់នៅខឿនវប្បធម៌មានការជួយ សង់សាលាឆទាននៅភូមិកណ្ដែងជាដើមព្រះអង្គគ្រូក៏បានជួយដែរឧបត្ថម្ភឃោសនាផ្សេងផ្សេងសហព័ន្ធខ្មែរកម្ពុជាក៏មួយចំនួនក៏បានជួយនៅក្នុងកិច្ចការហ្នឹងយើងអបអសាទរហ្នឹងខ្ញុំកណាចង់លើកទឹកចិត្តថាសូមឲ្យជួយគ្នារបៀបអញ្ចឹងរួមទាំង ប្រមាណសប្តាហ៍មុនមុនខ្ញុំណាបានប្រកាស ស្នើឲ្យប្រជាប្រដ្ឋខ្មែរទូទៅមិញមានឃើញលោកម្នាក់គាត់ថាណែបាគុំតែបងប្អូនខ្មែរក្រមទេហើយចុះចុះខ្ញុំ ខ្មែរកដាលដែរនេះពងមើនេះអានេះបាគុំគាត់ផងហ្នឹងហើយណាហើយជាលោកលីថាញ់តឹងគាត់មិនបាននិយាយ តាមពិតនៅក្នុងចិត្តគាត់ មកនិយាយជំនួសគាត់ទៅគឺគាត់ឆ្លាញ់ទូទៅយើងឆ្លាញ់ទូទៅហ្នឹងនៅទីនេះក៏ដោយយើងតែងតែរាប់អានហើយមានតការសំពះអង្វរបងប្អូនខ្មែរយើងមានតសំពះអង្វរកុំអឺជួនកាលការផ្លាំងផ្លាត់នៅអេរិយាប័តផ្សេងផ្សេងកុំឲ្យចាប់ថ្នាក់ថាយើងខ្ញុំនឹងមានការបង្ហើយកតើឆ្វាងឆ្វាយមែនទេប៉ុន្តែការផ្លេចគឺជារឿងបំផុតកំហុស តែមានដល់អ្នកធ្វើដែលនៅអត់មើលបានអីខុសអញ្ចឹងតែអ្នកធ្វើតែតែមានយ៉ាងផ្លាត់ខ្លះដោយអចេតនាតែអាត្មាភាពបានដឹងពីចិត្តរបស់គាត់គាត់តែគាត់ភ្លេចចែកគ្នាប៉ុណ្ណឹងអញ្ចឹងសូមស្វាគមន៍ស្វាគមន៍ពេលនេះក៏មិនតាន់យឺតដែរបើលោកនៅមើលនៅក្នុងកម្មវិធីនេះនៅឡើយទេសូមអធិស្ឋានហើយយើងសូមស្វាគមន៍បងប្អូនប្រជាប្រដ្ឋខ្មែរទូទៅទាំងប្រសង់ទាំងកុហក ប៉ុន្តែយើងគ្រាន់តែចង់និយាយជាពិសេសចំពោះយុវជនខ្មែរក្រោមហើយនិងជាប្រដ្ឋខ្មែរក្រោមយុវសមណៈឯណាពីព្រោះបងប្អូនខ្មែរក្រមហើយនិងយុវជនខ្មែរក្រមជាអ្នកធ្វើដោយផ្ទាល់អញ្ចឹងគាត់កំពុងតែនៅទីនោះគាត់កំពុងតែអនុវត្តដោយផ្ទាល់នៅការតស៊ូគំនិតហ្នឹងហើយស្នើឲ្យសូមលើកដៃសំពះអង្វរអឺ កាលអាត្មានៅជាកុហកតែងតែនិយាយដល់ពាក្យហ្នឹងលើកដៃសំពះបង្វល់ភ្លាមប៉ុន្តែឥឡូវនៅក្នុងវិន័យថាយើងមិនអាចលើកដៃសំពះបង្វល់បានទេ បើតែភាសា ក្នុងភាសាហ្នឹងគឺថា សូមអំពាវនាវប៉ុន្តែសំពះបង្វល់ទៅដល់បដិជនគ្រប់អង្គនៅប្រជាជាតិកម្ពុជាក៏ដោយ នៅកម្ពុជាក្រមក៏ដោយនៅលើសកលលោកក៏ដោយមេត្តាជួយឧបត្ថម្ភ ទៅដល់ការតស៊ូដើម្បីសិទ្ធិសេរីភាពរបស់ខ្មែរក្រមលើកនេះពីព្រោះខ្ញុំបកគណាអាត្មាបានមើលឃើញយ៉ាងច្បាស់ថាការតស៊ូលើកនេះ របស់ខ្មែរក្រមនឹងធ្វើដំណើរទៅរកភាពជោគជ័យដោយពិតប្រាកដមកពីយើងមានភ្លើងទ្រូលបំភ្លឺនៅក្នុងភាពអន្តការរបស់យើងដែលពីមុនមកយើងអត់ដែលមានភ្លើងអញ្ចឹងតើភ្លើងបំភ្លឺនឹងជាអ្វី និយាយម្ដងទៀតថាគឺជាផ្លូវច្បាប់ដែលយើងកំពុងតែដើរទៅនឹងឯងយើងសេពគប់ជាមួយច្បាប់យើងសិក្សាអំពីច្បាប់បាននេះថាយើងកំពុងតែសេពគប់ជាមួយបណ្ឌិតយើងសេពជាមួយអ្នកប្រាជ្ញយើងសេពគប់ជាមួយផ្លូវអហិង្សាធម៌ដែលជាបន្ទូលណែនាំដ៏ត្រឹមត្រូវរបស់សម្មាសម្ពុទ្ធលោកតែងតែដឹកនាំឲ្យយើងនៅក្នុងមង្គលសូត្រលោកណែនាំណា អាសេវនាចពាលាណੰងបណ្ឌិតោណញ្ចសេវនាលោកក្នុងការចាប់ផ្ដើមនៅក្នុងមង្គលទាំង38ប្រការហ្នឹងលោកលើកករណីហ្នឹងលោកថាកុំអោយសេពគប់ជាមួយបុគ្គលពាលតែខ្ញុំគណៈអាត្មាលើកថាបុគ្គលពាលនៅទីនេះគឺសំដៅទៅលើភាពអន្តការកុំដើរនៅក្នុងភាពអន្តការឲ្យសោះបុគ្គលពាលយើងសេពគប់ជាមួយបុគ្គលពាលស្មើនឹងយើងដើរពេលយប់ដែលអត់មានភ្លើងត្រូលភ្លឺ លោកណែនាំឲ្យយើងសេពគប់ជាមួយបណ្ឌិតអញ្ចឹងយើងកំពុងសេពគប់ជាមួយច្បាប់សិក្សាអំពីច្បាប់យើងដើរនៅលើផ្លូវច្បាប់នៅក្នុងការតស៊ូរបស់យើងបានន័យថាយើងកំពុងតែសេពគប់ជាមួយបណ្ឌិតហើយយើងកំពុងតែអនុវត្តនៅពុទ្ធបន្ទូលរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងណាបន្ថែមប៉ុណ្ណឹងគុណហើយផ្លូវដែលយើងត្រូវទៅគឺអញ្ចឹងក៏ប៉ុន្តែ ស្នើសុំឲ្យបងប្អូនយើងជាខ្មែរទូទៅចូលរួមជួយជួយខ្មែរក្រមដើម្បីសេចក្តីរុងរឿងរបស់ខ្មែរទាំងអស់នៅលើនៅនៅជាពិសេសគឺប្រជាណាចក្រកម្ពុជានឹងហើយស្នើសុំដោយទទូចសូមឲ្យជួយគ្រប់គ្រងខ្មែរក្រមក្នុងការជ្រងនៅវប្បធម៌របស់ខ្លួន សិក្សាការសិក្សារបស់ខ្មែរក្រមពេលណាដែលខ្មែរក្រម បានទទួលនៅសិទ្ធិសេរីភាពពេញលេញជាជនជាតិដើម ខ្មែរក្រមនឹងជួយរក្សាព្រំដែនរបស់ប្រជាណាចក្រកម្ពុជាណាណានិយាយម្ដងទៀតហើយនិយាយតដែលតដែលពាក្យនឹងពីព្រោះនេះគឺជាកលឹះតែមួយគាត់បាទប្រជាណាចក្រកម្ពុជា ត្រូវយក ប្រជាពលរដ្ឋខ្មែរក្រម ធ្វើជាអ្នកការពារព្រំដែននោះបានបានដល់ចាប់ផ្ដើមពីការជួយ តម្កុំតម្កើងគ្រប់គ្រងនៅការសិក្សារបស់ខ្មែរក្រមនៅកម្ពុជាក្រមថែរក្សាវប្បធម៌ខ្មែរក្រមថែរក្សាវត្តអារាម ហើយនឹងសង្គមរបស់ខ្មែរក្រមនឹងឲ្យរីកចម្រើនណាគណៈទៀនអរគុណណាស់ទាំងចំពោះការលើកឡើងហ្នឹងគឺជាការដាស់សតិស្មារតីតែសម្រាប់ចឹងទៅជាថា review review ធ្វើ ដែលដែលទៅធ្វើឲ្យយើងមានការភាពស្និទ្ធស្នាលហើយការជួយហ្នឹងមិនបាច់ចាំគិតថាអូចាំទៅធ្វើការតស៊ូដោយផ្ទាល់ទេសូម្បីតែចុច follow page ហ្នឹងចុច subscribe YouTube YouTube ហ្នឹងក៏ឈ្មោះថាជួយដែរជួយជួយមកជួយដែរហើយជួយជួយ share ជួយ like ជួយអីដើម្បីអីដើម្បីជាការបន្តព័ត៌មានឲ្យដល់យុវជនរបស់យើងនៅដែនដីកម្ពុជាក្រោមរបស់យើងនោះ ដូចបងអរគុណចាស់បានលើកឡើងមិញតាប្រកេនបងទៅក៏ល្អដែរចុច star ក៏បានចុច subscribe ក៏បានចុចអីក៏បានអត់តែនេះវាបានបច្ច័យចូលក្នុង page របស់យើងហើយហើយមួយទៀតដូចគុណចាស់បានលើកឡើងមិញនេះគឺការចាប់ដើមរបស់យើងកាលពីមុនយើងអត់ដែលអំណាចគេស្គាល់ទេឥឡូវសិទ្ធិជនជាតិដើមយើងក៏មិនដែលមិនសូវមានណាគេជឿចិត្តទៅដាក់លើកឡើងវេទិការបស់យើងយើងការចាប់ដើមរបស់យើងគឺបានទទួលលទ្ធផលប៉ុណ្ណឹងឃើញទេ ហើយការចូលរួមផ្សព្វផ្សាយរបស់យើងតាំងពីដើមទានដល់នេះគឺបាន777វីដេអូនៅក្នុង YouTube យើងផ្សព្វផ្សាយតាំងពីវប្បធម៌ប្រពៃណីតាំងពីទ្រឹស្ដីតាំងពីការវិភាគសារនៅក្នុង YouTube នោះដល់ពេលនេះគឺ778វីដេអូហើយដូច្នេះលទ្ធផលដែលយើងចាប់ដើមគឺបានប៉ុណ្ណឹងឃើញទេបើយើងអត់ចាប់ដើមយើងអត់បានប៉ុណ្ណឹងទេ ហើយអង្កងអង្កងមានអីចូលរួមថែមទៀតទេក្នុងចំណុចហ្នឹងដែលថាយើងគួរតែចាប់ផ្ដើមពីហ្នឹងទៅដូចអង្កងបានលើកលើកឡើងមកថាគឺជាការចាប់ផ្ដើមនៅកំណើថ្មីរបស់យើងហើយកាលពីមុនយើងមិនដែលណាគេស្គាល់សូម្បីតែខ្មែរក្រមក៏គេសួរថាកម្ពុជាក្រមនៅឯណាយើងមិនស្គាល់ផងតែឥឡូវគេស្គាល់តាំងពីដណ្ដីកម្ពុជាក្រមបពធពេញនៃតាំងពីមានបវរកញ្ញាចូលរួមប្រគល់ប្រជែងតាំងតាំងគួរតែលើកទឹកចិត្តយ៉ាងណាតែ កណាកណាអញ្ចឹងមុននឹងពេលឆ្លើយដល់សំណួរព្រះអង្គខ្ញុំកណាក៏សូមអភ័យទោសដល់ពុទ្ធបរិស័ទក៏ដូចជាប្រជាជនខ្មែរយើងផងដែរថាពេល ជួបពេលខ្លះប្រថុចយុចពេកការស្វាគមន៍ហ្នឹងយើង អាចខ្វះនៅចំណុចមួយចំនួនដែលធ្វើឲ្យបងប្អូនខ្មែរយើងហ្នឹងគាត់មានការអាក់អន់សប្បន្នចិត្តខ្លះដែរក៏ប៉ុន្តែខ្ញុំចង់ប្រាប់ទៅគាត់វិញថាខ្ញុំក៏ជា ខ្មែរម្នាក់ដែលមានកំណើតចេញពីកម្ពុជាមកដែរ មានការរស់រៀនមានជីវិតនឹងគាត់ឈ្មោះសកំជីអើហ្នឹងហើយតសូមអភ័យទោសដល់បងសកំជីផងដែរថាខ្ញុំក៏ជាអ្នកមកពីស្រុកខ្មែរដែរហើយរស់រៀនមានជីវិតបានអាស្រ័យដល់សប្តាហ៍ហ្នឹងក៏ជីមក ពីកម្ពុជាខេត្តបាត់ដំបងដែរអញ្ចឹងទៅការស្វាគមន៍ដំបូងដំបូងជួនពេលខ្លះយើងវា វាផ្ដោតអារម្មណ៍ទៅលើកម្ពុជា ក្រោមខ្លាំងពេកយើងវាមានការខ្វះខាត ដែរចំណុចមួយចំនួន ដែលយើងអាចនិយាយថាផ្ដោតអារម្មណ៍ទៅលើខ្មែរក្រមហ្នឹងវាហាក់បីដូចជា ខ្មែរយើងទាំងមូលហើយប៉ុន្តែដោយសារខ្មែរក្រម មានភាពក្រមការគ្រប់គ្រងមានភាពខ្វះខាតនៅក្នុងការងារ ទំនាក់ទំនងក៏ដូចជាការយកចិត្តទុកដាក់ហ្នឹងធ្វើឲ្យយើងហ្នឹងមានការយកចិត្តទុកដាក់ទៅលើពួកគាត់ហ្នឹងចំនួនខ្មែរយើងនៅកម្ពុជាហ្នឹងជាច្រើនអញ្ចឹងទេឲ្យពួកគាត់នៅកម្ពុជាហ្នឹងជាពិសេសជួយផ្ដោតអារម្មណ៍ទៅលើកម្ពុជាក្រោមហ្នឹងគឺចិត្តរបស់ខ្ញុំហ្នឹងមិនមែនថាយើងបោះបង់ខ្មែរយើងទួទៅទាំងអស់ទេមានន័យថាចិត្តខ្ញុំខ្ញុំចង់ឲ្យខ្មែរយើងដែលនៅកម្ពុជាហ្នឹងគាត់មានការផ្ដោតអារម្មណ៍ទៅលើ ភាពខ្វះខាតបាត់បង់នៅសិទ្ធិទាំងអស់នឹងរបស់ខ្មែរក្រមដែលស្ថិតនៅក្រមអំណាចរបស់គេណាថ្ងៃណាមួយយើងឲ្យខ្មែរយើងនឹងមានគំនិតមួយ ថាចង់ឲ្យគាត់នឹងជួយផ្ដោតអារម្មណ៍ទៅលើកម្ពុជាក្រមនឹងផងអញ្ចឹងណាការការស្វាគមន៍នឹងនិយាយរួមទៅតែខ្ញុំនិយាយដល់ពាក្យថាខ្មែរក្រមដោយតែខ្មែរអញ្ចឹងវាគ្មានអីខុសគ្នាទេគ្មានការបែងចែកអីទេអញ្ចឹងទេខ្ញុំចង់មានការសុំទោសដល់គាត់ផងដែរថាជួបពេលខ្លះ ស្វាគមន៍មិនមែនយើងចាប់បាច់និយាយឲ្យអស់គ្រប់កន្លែងនោះទេគ្រាន់តែមកពាក់ថាខ្មែរមានពាក់ខ្មែរក្នុងហ្នឹងយើងរួមទាំងខ្មែរកណ្ដាលខ្មែរក្រមក្នុងហ្នឹងហើយអញ្ចឹងអាហ្នឹងចំណុចចិត្តខ្ញុំហ្នឹងគឺនៅតែមានសារៈសំខាន់ណាសម្រាប់ខ្មែរយើងតួទៅហ្នឹងបើយើងមានព្រឹត្តិការណ៍អីមួយខ្មែរយើងតែងតែរួមគ្នាខ្ញុំមើលឃើញថាដោយព្រឹត្តិការណ៍នៅកម្ពុជាពេលដែលលោកតង្វាងថង បង្កើតនៅអព័រមានបកប្រែមិនច្បាស់លាស់និយាយថាកម្ពុជាក្រោមជាទឹកដីរបស់យួនបាត់បង់យូរហើយខ្មែរយើងទាំងអស់គ្នាហ្នឹងទៅជាអ្នកដោះស្រាយបញ្ហាទៀមទេឲ្យលោកតាំងវាំងថងសំទោសអីនោះយើង ថាយើងអត់ភ្លេចទេអាហ្នឹងក៏ជាការងារយើងរំលឹកឡើងវិញដែរប៉ុន្តែខ្ញុំថាចង់ប្រាប់បងថាខ្ញុំមិនមិនមិនភ្លេចហើយមិនបោះបង់អីក៏មិនមែនចង់បំបែកអីខ្លួនជាងពីហ្នឹងយើងក៏ជាខ្មែរដែរអាហ្នឹងក៏សំទោសគាត់ប៉ុណ្ណឹងណា ពេលខ្លះយើងវា plot ផ្លាំងផ្លាំង plot នៅចំណុចអស់ទាំងហ្នឹងដែរអឺសូមអភ័យទោសហើយចំណុចដែលព្រះអង្គសួរកណាងសួរថាការចាប់ផ្ដើមហ្នឹងយើងនិយាយហើយមាញ់ថាជនបរទេសទាំងឡាយហ្នឹងគេមានការចាប់ផ្ដើមតាំងពីឆ្នាំ1948ហ្នឹងគេមានការចាប់ផ្ដើមឲ្យជនជាតិដតីដតីទៀតដែលក្រមអាណានិគមក៏ដូចជាការបាត់បង់សិទ្ធិសេរីភាពរបស់ខ្លួនហ្នឹងតាំងពីមានសិទ្ធិមនុស្សហ្នឹងមកម្ល៉េះអាហ្នឹងគេឲ្យការចាប់ផ្ដើមតាំងពី1948 រហូតពេលសង្គ្រាមលោកលើកទី2ចប់ហ្នឹងមានន័យថាគេកែប្រែច្បាប់អង្គការសហជីវជាតិហ្នឹងហើយធ្វើឲ្យអង្គការសហជីវជាតិហ្នឹងមានការបង្កើតនៅច្បាប់ទាំង30មាត្រាហ្នឹងឡើងមកហ្នឹងឲ្យមនុស្សហ្នឹងផ្លាស់ប្ដូរអេរយាបតទាំងអស់ហ្នឹងអ្នកខ្លះទៅដោយប្រងមានលើកឡើងថាដល់ថ្នាក់គេអាចសុំឲ្យប្រទេសណាមួយដែលមានអឺសមត្ថភាពគ្រប់គ្រាន់ហ្នឹងអាចបំបែកខ្លួនសុំឯករាជ្យសេរីភាពតាមតាមតែខ្លួនឯងអាចដឹកនាំប្រទេសទៅបានរហូតដល់កម្រិតនោះទៀតនោះហើយដល់រហូតគេមើលមកដល់ក្នុងអាបច្ច បន្តបន្តឆ្នាំមកទៀតគេឃើញថានៅមានចំណុចខ្វះខាតមួយចំនួនដល់ជនជាតិដើមដែលជាជនជាតិមួយចំនួនដែលខ្វះការអប់រំខ្វះការតស៊ូខ្វះការទៀមទាអ្វីមួយនោះធ្វើឲ្យជនជាតិហ្នឹងរងគ្រោះជាច្រើនអំពីសាសជាតិមួយចំនួនទៀតដែលមកគ្រប់គ្រងលើគេហ្នឹងធ្វើឲ្យអង្គការសហប្រជាជាតិមានការទៀមទាឲ្យបង្កើតអាច្បាប់ហ្នឹងមួយទៀតមកហ្នឹងច្បាប់ហ្នឹងគឺជាច្បាប់មួយសម្រាប់ឲ្យជនជាតិដើមហ្នឹងគាត់រីកចម្រើនថែមមកកម្រិតទៀតមានការតស៊ូមានការ ទៀមទាមានការអឺប្រពៃពិធីមានការធ្វើឡើងវិញនៅអាភាពរស់នៅរបស់គាត់ដែលដែលនៅក្នុងប្រទេសមួយដែលគេមិនផ្ដល់ឲ្យណាយើងយោងទៅតាមច្បាប់ហ្នឹងធ្វើឲ្យយើងហ្នឹងមានមានសិទ្ធិទៀមទាធ្វើដោយខ្លួនឯងអញ្ចឹងការរៀនសូត្រច្បាប់ហ្នឹងការចំណេះដឹងពីច្បាប់ហ្នឹងមកយើងយកទៅ អនុវត្តទៅតាមច្បាប់ហ្នឹងមួយមេត្រាមួយមេត្រាសេចក្តីប្រាថ្នារបស់យើងយ៉ាងម៉េចនោះ វាអាស្រ័យទៅលើច្បាប់ទាំងអស់ហ្នឹងគេគាំពៀយើងហើយគេផ្ដល់ឱកាសឲ្យយើងយើងធ្វើហើយការងារចាប់ដើមចាប់ដើមតាំងពីឆ្នាំ1948រហូតដល់មកបច្ចុប្បន្នហ្នឹងរហូតដល់មានច្បាប់ហ្នឹងមកទៀត2007ហ្នឹងថ្ងៃ13កញ្ញា2007ហ្នឹងមកដល់ឥឡូវវាចូល15ឆ្នាំហើយហើយអញ្ចឹងមានន័យថាខ្មែរក្រមយើងពីមុនមកក៏សំបីតែសាសជាតិខ្មែរដូចគ្នាហ្នឹងមួយចំនួនក៏អត់យល់ច្បាស់អំពីខ្មែរក្រមហ្នឹងថាយើងជាខ្មែរដែរ យើងនៅតែយល់ស្រពិចសពិលក្រោយពីពេលយើងទៀមទានៅសិទ្ធិសេរីភាពរបស់យើងលើឆាកអន្តរជាតិធ្វើឲ្យអង្គការសហជីវជាតិនាំពំពេកយើងទាំងឡាយទៅផ្សព្វផ្សាយលើឆាកអន្តរជាតិមានន័យថាយើងនឹងក៏បានលឺសូរសំឡេងរហូតដល់ច្បាប់អង្គការសហជីវជាតិនឹងគេបានជួយគាំពារយើងដល់នាំឲ្យពិភពលោកនឹងស្គាល់អំពីសាវតាខ្មែរនឹង មាន ទឹកដីរហូតទៅដល់កម្ពុជាក្រោមនឹង21ខេត្តក្រុងទៀតនោះនឹងហើយបែបានបានថាការចាប់ដើមវាមិនមែនជាការងារចាប់ដើមមួយដ៏អត់ប្រយោជន៍ទេហើយការចាប់ដើមនឹងទៀតសោតមិនចាប់ដើមហើយបញ្ចប់តែប៉ុណ្ណឹងទេខ្មែរក្រមត្រូវតែចាប់ដើមរហូតបន្តការងារនឹងធ្វើតទៅទៀតជាពិសេសក្រោយពីពេលយើងអឺផ្សព្វផ្សាយនៅព័ត៌មានស្ដីពីសិទ្ធិជនជាតិដើមការ បំពេញកាតព្វកិច្ចរបស់ពួកយើងនេះជួយ ជួយបញ្យលជាតិសាសរបស់យើងហ្នឹងក៏សាសជាតិដតីមួយចំនួនទៀតគេយល់ដឹងដូចអឺអំពីច្បាប់ដែលយើងបញ្យលហ្នឹងសូម្បីតែជនជាតិយួនមួយចំនួនដែលជាជនជាតិយួនរស់នៅក្នុងប្រទេសខ្មែរហើយបើបានចូលស្ដាប់នៅព័ត៌មានដែលយើងផ្សាយហ្នឹងក៏គាត់អាចយល់ពីសិទ្ធិរបស់គាត់តើគាត់មានសិទ្ធិអ្វីខ្លះក្នុងការងាររស់នៅឲ្យស្មើភាពគ្នាដែរនឹងយើងនិយាយថាបើសិនជាជនជាតិយួនហ្នឹងគាត់នៅកម្ពុជាហើយគាត់បានយល់ដឹងអំពីច្បាប់ទាំងអស់នោះ មានន័យថាក៏អាចជួយគាត់ដែរក៏អាចជួយគាត់ឲ្យបានយល់អំពីសិទ្ធិស្មើភាពគ្នានោះវាយ៉ាងម៉េចអាហ្នឹងជា ជាប្រការមួយដែលខ្ញុំចង់លើកឡើងហ្នឹងមិនមែនលើកសម្ដៅទៅលើអ្វីនោះទេសម្ដៅទៅលើសិទ្ធិស្មើគ្នានៃជាអឺជាជាមនុស្សជាតិរស់នៅលើផែនដីដូចគ្នាហើយអញ្ចឹងទេខ្មែរក្រមមិនយ៉ាងដែរបើសិនថាយួន មានសិទ្ធិគ្រប់គ្រាន់ក្នុងការងារទៀមទានៅអ្វីមួយដែលខ្លួនបានហើយ ហើយបែរទៅជាមិនផ្ដល់នូវផលប្រយោជន៍ទាំងឲ្យសាសជាតិមួយទៀតដែលរស់នៅ ក្នុងប្រទេសជាមួយគ្នាសួរថាជនជាតិហ្នឹងគួរណាស់តែតវ៉ាដែរទេគួរណាស់តែទៀមទាដែរទេយើងត្រូវតែមានសិទ្ធិអ្វីមួយក្នុងការទៀមទានៅផលប្រយោជន៍របស់យើងដែលគេបានយើងត្រូវបានដែរបែរទៅជាមិនបានអញ្ចឹងចំណុចអស់ទាំងហ្នឹងយើងត្រូវតែធ្វើលូត្រាតែដល់កម្រិតណាមួយនោះដែលយើងអាច ទទួលបាននូវផលប្រយោជន៍ហ្នឹងឧទាហរណ៍យើងធ្វើធ្វើចំនួនឬក៏ធ្វើការងារដល់ថ្ងៃដល់ខែក៏ត្រូវបានអឺអឺកម្រៃប្រាក់ខែឬក៏ប្រាក់អាទិត្យហ្នឹងក៏គេគេគេនឹង pay ឲ្យយើងដែរអញ្ចឹងហើយចំណុចដែលយើងទៀមទាទាំងអស់ហ្នឹងយើងធ្វើទាំងអស់ហ្នឹងឲ្យតែយើងអត់បាក់បង់ចោលឲ្យតែយើងនៅព្យាយាមជារៀងរាល់ពេលវេលាអញ្ចឹងទេចំណេះដឹងនឹងកើតឡើងអំពីអឺមេត្រាទាំងឡាយ ដែលបង្កប់នៅក្នុងច្បាប់អង្គការសហជីវជាតិស្ដីពីសិទ្ធិមនុស្សស្ដីពីជនជាតិដើមនឹងវានឹងកើតបញ្ញាឡើង ហើយវាកើតនៅចំណេះដឹងជីងមកពី clear ជីងមកពីមេត្រាទាំងអស់នោះធ្វើឲ្យយើងនឹងភ្លឺដោយព្រះអង្គវិយធម៌នឹងធ្វើឲ្យយើងភ្លឺយើងអាចយកច្បាប់មេត្រានីមួយនីមួយហ្នឹងយកទៅអនុវត្តក្នុងការងាររស់រៀនមានជីវិតចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃហ្នឹងតទៅមុខតទៅទៀតហើយនឹងអាចភ្លឺជាងហ្នឹង នឹងអាចមានការដោះស្រាយនឹងអាចបានទទួលផលប្រយោជន៍ច្រើនជាងដែលបច្ចុប្បន្នដែលយើងមានកណាចូលរួមប៉ុណ្ណឹងកណាអូខេអរគុណហើយយើងជជែកគ្នា ពេលនេះ1ម៉ោងជាងហើយ1ម៉ោង19នាទីហើយយើងបើកជាសំណួរដល់ប្រិយមិត្តរបស់យើង ដែលមានបំណងចង់សួរសូមមេត្តាសួរចោតសួរមកដើម្បីឲ្យវេកមិនរបស់យើងនឹងឆ្លើយសំណួរនេះអឺយើងមើលឃើញថា អត់តាមានសំណួរទេបានតែចូលយោបល់ហើយអឺសើងសើងវៀតដូចតែយោបល់អត់តាមានសំណួរទេអញ្ចឹងសូមមេត្តាគុណសើងវៀតគុណចាស់សើងវៀតនៅជួយញ័រអឺលោកថាម៉េចលោកឈប់កណ្ដាលមើលសិនណាបញ្ចូលលេខយោបល់ លើកយោបល់គាត់ឡើងទៅយើងអាចមើលមើលយោបល់គាត់ហ្នឹងវាវាអាចជួយដល់សេចក្តីត្រូវការយុវជនយើងដែរយើងអាចផ្សាយខ្ញុំចាស់សឿនវិទ្យនឹងថាសូមយើងទាំងឡាយរួបរวมជាកម្លាំងដើម្បីជាប្រយោជន៍យើងជា ខ្មែរទាំងអស់គ្នាអរលោកអំពាវនាវអំពាវនាវលោកអំពាវនាវសូមឲ្យ អំពាវយើងទាំងឡាយសម្ដេចខ្មែរហ្នឹងបាទអឺគណៈអរគុណព្រះអង្គសឿនវៀតអង្គបានចូលរួមជួយជួយជាយោបល់អឺពេលណែវមួយទៀតសូមឲ្យបងប្អូននឹងជួយជួយចែកចម្លែកនៅ page របស់ដៃគុណណាណាជួយចែកចម្លែកជួយ share ជួយ share ជួយ follow page ផង ជួយ follow ជួយ share នៅណាស៊ីវធា នៅ អាលម៉ង់ចូលមើលដែរអរគុណស៊ីវធាណាស៊ីវធា បាត់យូរយូរឃើញអងឡូវបាត់ចោលរដ្ឋរដ្ឋាទឹមរដ្ឋាគឺឃើញតែឲ្យមេដាយអត់ឃើញសំណួរសួរឃើញចូលច្រើនទឹមរដ្ឋាអរគុណទឹមរដ្ឋាអឺអត់មានអីថែមទៀតទេវាមិនសល់ view នៅកម្ពុជាក្រមបាទអឺមកទីប្រកាសលោកលេខាធិការចូលមើលដែរគីមគូអឺគូចិន្តាចិន្តាស្លាឆតទៀនណែស្លាឆតទៀនអាសាឃើញពួកអដៃនេះអាសាមកណែណាចិត្តតែមកឆាឆៅរហូតហ្នឹងព្រោះហ្នឹងវាខ្ញុំកណាចង់អឺ មានយោបល់កន្លែងហ្នឹងបន្តិចណាយើងសូមផ្ញើជូនគំនិតទៅឲ្យបងប្អូនយើងនៅស្នាឆតទៀតមានអឺបងស្រីអឹមសបត្តិបងស្រីសបត្តិហើយណាសបត្តិហើយនឹងលោកឃឹមឃីមអឺព្រះអង្គព្រះអង្គនៅខាងវត្តតនំសេកព្រះអង្គពនាមអីទេ លោកតែដែរតារាចនាចេះអង្គតារាអង្គតារាព្រះអង្គរាបាទព្រះអង្គរាហើយនឹងចិន្តានៅទីនោះសូមអោយរឹងមាំយើងកុំកុំអោយមានហៅថារបៀបរំញ័រក្នុងបេះដូងរបស់យើងគឺយើងមានចំហច្បាស់លាស់ យើងមានជំហរច្បាស់លាស់ហើយមានពេលខ្លះអឺខ្ញុំប្រគល់ណាគិតថាយើងមិនអនុញ្ញាតឲ្យគេចូលណាយើងអត់អនុញ្ញាតឲ្យគេចូលមកថតអីតាមចិត្តទេអត់បើជួនកាលយើងមិនត្រូវបើកឲ្យគេចូលមកពីកន្លែងហ្នឹងគឺជាកន្លែងឯកជនរបស់យើងណាណាគេចង់ចូលមកថតគេត្រូវតែសុំច្បាប់មុនត្រឹមត្រូវហើយយើងជំនុំគ្នា យើងជំនុំគ្នាមើលតើយើងគួរឲ្យចូលឬអត់អញ្ចឹងណាណាអូចេះពីព្រោះកន្លែងការដ្ឋានយើង ដែលសាងសង់អត់តាន់រួចរាល់យើងអត់អនុញ្ញាតឲ្យគេចូលទេមានពេលខ្លះជាទូទៅការដ្ឋាននៅទីនេះគូគុណយើងយើងអត់ឲ្យគេចូលទេណា ណាអត់ឲ្យគេចូលទេមកអំពីកន្លែងការដ្ឋានវាមានរបស់វាអត់រៀបរយ មានកន្លែងខ្លះអាចមុតដៃមុតជើងជុងដៃជុងអីឬមួយអឺកន្លែងដែលយើងធ្វើវាអត់ទាន់មានបង្កាន់ដៃត្រឹមត្រូវគេទៅចូលឆែកវល់វីដេអូអីទៅអាចមានគ្រោះថ្នាក់ឲ្យគេហឹមហើយរឿងល្អពីមុនវាអត់ទាន់មាន អីឧបករណ៍ជាស្អីណាបាទ សិនបើគេចូលមកអញ្ចឹងហើយយើងអនុញ្ញាតលោអ្នកដែលចូលទៅនោះមិនមានគ្រោះថ្នាក់វាបញ្ហាទៅដល់ឡើយយើងនឹងបដាត្រូវអត់ត្រូវបាទណាគេអាចអឺបិទកន្លែងនឹងឲ្យយើងសាងសង់ទៅដើម្បីស៊ើបអង្កេតនោះគេហៅគេមានកំណត់មួយម្យ៉ាងទៀតណាណាដូច្នេះកន្លែងដែលយើងសាងសង់ហ្នឹងថាជាប់បានទេឲ្យចូលមើលប្រទេសផ្ដាយយើងអាច ឲ្យគេចូលបានឲ្យគេចូលឈរកន្លែងណាដែលគេអាចឲ្យគេដើរជុំវិញកន្លែងសាលានឹងឯតាមចិត្តអីចឹងបានធ្វើចឹងអត់បានទេគេអត់ធ្វើចឹងទេបើថានៅអូស្ត្រាលីដឹងថានៅក្នុងកន្លែងរបស់យើងធ្វើនឹងវាចាប់សាងសង់នឹងវាធ្វើមិនខ្មិចប៉ុន្តែបើនៅនេះជួលបានទេណាកន្លែងសាងសង់នេះជួលបានហ្មងជួលបាននឹងមាន មានលិខិតស្នាមឬមួយជាបុគ្គលិកហើយត្រូវមានស្អីគ្រឿងការពារខ្លួន មានមួកពាក់មួកអីតាមទៅទោះបីអ្នកចូលមើលឬមួយថាកែហ្នឹងអាម្ចាស់បោះលុយទុនធ្វើកន្លែងហ្នឹងក៏ដោយជាងអត់ឲ្យចូលគឺអត់ទេបើចង់ចូលបើទៅរៀបកន្លែងហ្នឹងហើយអ្នកចូលទៅហ្នឹងត្រូវកែបោះលុយសាងសង់កន្លែងហ្នឹងក៏ដោយត្រូវមួកបែបអីបានមិនចូលទៅបានណា ដើរបានតែកន្លែងណាដែលគេឲ្យដើរទេណាថៃបើម្ចាស់តកែហ្នឹងមិនមែនតែអុកលុកតាមចិត្តមិនមែនដូចតកែខ្មែរតកែយួនទេអត់ទេកែអូស្ត្រាលីគេផ្សេងយើងធ្វើនៅក្នុងការឋានសំធំគឺតាំងតែងនោះអញ្ចឹងហើយមួយទៀតអឺការធ្វើរបស់បងប្អូនយើងហ្នឹងគឺថាវាអត់ខុសទេប៉ុន្តែសម្ដីសម្ដៅរបស់យើងយើងត្រូវនៅក្នុងលក្ខណៈមួយដែលយើងច្បាស់លាស់ហឹម ក្នុងការច្បាស់លាស់របស់យើង យើងអត់ត្រូវពើងទ្រូងទេបើយើងពើងទ្រូងក៏ទៅជាយើងមានមោទនភាពដូច្នេះពេលណាក៏ដោយយើងត្រូវដឹងថា យើងកំពុងស្ថិតនៅក្នុង ការឃ្លាំមើលហើយស្ថិតនៅក្នុងបញ្ញាំរបស់គេជានិច្ចនោះដល់ទៅពេលយើងតាំងខ្លួនថាយើងកំពុងតែស្ថិតនៅក្នុងបញ្ញាំគេជានិច្ចហ្នឹងគឺស្មារតីរបស់យើងមិនធ្លាក់ចុះទេ យើងនៅជួយការពារគ្នាយើងនៅបំដរគ្នា ដើម្បីនឹងទប់ស្កាត់ជាមួយស្ថានភាពដែលកើតឡើងជាចៃដន្យបាទយើងនៅទីនេះក៏រងចាំមើលដើម្បីជួយហើយបងប្អូនក៏ត្រូវកុំភ្លេចឲ្យសោះរឿងសំខាន់កុំបោះបង់ចោលនៅសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីអំពីសិទ្ធិជនជាតិដើមយ៉ាងហោចក៏ត្រូវមានមួយច្បាប់ច្បាប់ទុកនៅក្នុងសារឆោទានដើម្បីមើលជាប្រចាំអឺ មកក្នុងបញ្ហាវប្បធម៌របស់យើងខ្ញុំកណាររំលឹកជូនគាត់ នៅកន្លែងនោះគឺថានិយាយទៅពីមាត្រាទី11ទទួលមាត្រាទី15មាត្រាទី11ទទួលមាត្រាទី15 11 12 13 14 15 5មាត្រាហ្នឹងនិយាយពីបញ្ហាវប្បធម៌ទាំងអស់សាលាឆោទៀនគឺជាកន្លែងដែលពាក់ព័ន្ធដល់វប្បធម៌ សិក្សារៀនសូត្រភាសា យើងឆ្ងាយពីផ្លូវគេភ្នែកបិទតិចយើងមិនអោយយើងអប់រំកូនចៅរបស់យើងគឺថាសិក្សាគ្រប់មេត្រានឹងអស់ឲ្យដឹងថារដ្ឋធម្មតារដ្ឋណាចយួនហ្នឹងគឺខកអីខ្លះមើលទាំង5មេត្រាហ្នឹងគឺឃើញច្បាស់ម្ដងតាមមេត្រាហ្នឹង ពីមាត្រាទី11ដល់មាត្រា15បើធ្លាយទៅដល់មាត្រាទី17ក៏បានដែរសិទ្ធិរបស់យើងក្នុងនៅក្នុងការសាងសង់នៅពង្រីកនៅខឿនវប្បធម៌របស់យើងហើយធ្វើឲ្យរស់រវើកឡើងវិញនៅអ្វីដែលរដ្ឋអំណាចវៀតណាមនឹងមិនបាក់ឲ្យ យើងមានសិទ្ធិធ្វើអានោះឲ្យរស់រវើកឡើងវិញហើយមើលអានោះច្បាស់មើលឲ្យគេមកទៅសុបធ្វើឲ្យគេស្ដាប់ឯងថាធ្វើខុសនឹងខុសរបៀបអី ហើយរដ្ឋអំណាចវៀតណាមចាំវាមកវាអត់និយាយចំណុចខ្សោយរបស់វាទេវាដឹងថាយើងត្រៀមស្អីអត់និយាយទេហើយយើងក៏អត់ត្រូវលង់នៅក្នុងចំណុចដែលវាសួរដែរវាចេះតែចោទថាយើងធ្វើបំពេញច្បាប់យើងសង់បំពេញច្បាប់ចោទប្រជ្រះត្រឡប់ទៅវិញថាអ្នកឯងកំពុងបំពេញច្បាប់កំពុងបិទភ្នែកពួកយើងខ្ញុំមិនអោយយើងខ្ញុំធ្វើសាលារៀនកន្លែង ន្លែងប្រព្រឹត្តបបធម៌របស់យើងយើងនៅឆ្ងាយពីទីប្រជុំជនយើងត្រូវការបើកកន្លែងសិក្សាឲ្យប្រជាប្រដ្ឋរបស់យើងឲ្យកន្លែងឆោតទៀនដើម្បីប៉ុនទៀនរបស់យើង ចាស់ទុំរបស់យើងត្រូវធ្វើហ្នឹងណែឯងអត់មានរឿងមកចោតខ្ញុំថាសង់អីខុសច្បាប់ទេពួកណែឯងបំពេញនៅលើទឹកដីរបស់ជនជាតិដើមណាប្រាប់ជនជាតិដើមឥឡូវអ្នកនៅសាលាឆោតទៀនហ្នឹង គឺកំពុងតែអនុវត្តនៅសិទ្ធស្វ័យសម្រេចសម្រេចវាថ្នាខ្លួនដោយខ្លួនឯងឥឡូវត្រូវធ្វើឲ្យដល់កម្រិតទឹកដីនោះគឺជាទឹកដីរបស់ជនជាតិដើមទឹកដីស័ក្តិសិទ្ធិរបស់យើងព្រោះយើងធ្វើកន្លែងឆ្លាឆោទិនឈ្មោះថាទឹកដីស័ក្តិសិទ្ធិឯងអាចហាមឃាត់មិនឲ្យកចូលបានមកពីពួកអ្នកឯងជាមនុស្សមានចិត្តមិនល្អអញ្ចឹងឈានចូលទៅទឹកដីស័ក្តិសិទ្ធិរបស់យើងខ្ញុំអត់បានទេតែជនជាតិដើមមានសិទ្ធិដល់ប៉ុណ្ណឹង ណាครับមានសិទ្ធដល់កម្រិតណាហាមិនអោយអ្នកណាចូលគឺអ្នកនឹងអត់ចូលបានទេថាអ្នកឯងទឹកចិត្តរបស់អ្នកឯងកំពុងស្ថិតនៅក្នុងគំនិតអន្តរជាតិមិនអាចតន់នៅលើទឹកដីស័ក្តិសិទ្ធិរបស់យើងខ្ញុំបានទេវាខូចវាធ្វើខូចប៉ះពាល់ទៅដល់សេរីជំនឿរបស់យើងខ្ញុំ ហើយអស់លោកចាំឲ្យច្បាស់អស់លោកកំពុងតែបិទភ្នែកយើងខ្ញុំលោកអត់មានមកចោទថាយើងខ្ញុំធ្វើខុសច្បាប់ទេលោកខិនសិតប្រើភាសាហ្នឹងទេ នេះជាទឹកដីរបស់យើងខ្ញុំហើយយើងខ្ញុំមានច្បាប់ទេលើកច្បាប់នឹងឲ្យមើលបាននេះប្រាប់វាដឹងថាយើងកំពុងតែសិក្សាច្បាប់និយាយច្បាស់ចឹងអត់មានទៅជួលច្បល់ហើយអត់បើកឲ្យគេធ្វើតាមចិត្តទេអត់ឲ្យគេថតតាមចិត្តទេអត់ទេ បើចង់ធ្វើឲ្យដល់កម្រិតតើត្រូវធ្វើកម្រិតហ្នឹងហើយឲ្យមកយើងមានវិធីគ្រប់គ្រាន់បច្ចុប្បន្ននេះដើម្បីនឹងជួយ អន្តរាគមទៅដល់កន្លែងហ្នឹងលើផ្លូវច្បាប់ច្បាប់អន្តរជាតិមិននិយាយរឿងច្បាប់វៀតណាមទេអូហើយនៅក្នុងរដ្ឋធម្មនុញ្ញរបស់យួនណាមើលច្បាស់វាបើកសិតគេហៅថាទៅយកទិនរឿង យើងមានសិទ្ធិសេរីភាពអនុវត្តនៅវប្បធម៌របស់យើងវាសរសេរច្បាប់រដ្ឋធម្មនុញ្ញរបស់វាដើម្បីលើកកម្ពស់ថាគេគោរពសិទ្ធិរបស់ជាបរដ្ឋណាប៉ុន្តែរដ្ឋវៀតណាមតែគោរពច្បាប់ទេអញ្ចឹងមើលច្បាប់គេឲ្យច្បាស់មើលច្បាប់អន្តរជាតិឲ្យច្បាស់សេចក្តីប្រកាសនឹងសិក្សាឲ្យច្បាស់ហើយតទល់គ្នាដោយផ្លូវច្បាប់ពីថ្ងៃនេះទៅ យើងត្រូវឈប់ប្រើភាសាតែប្រទេសតែប្រដាពីព្រោះភាសាប្រទេសប្រដាមិនចម្រើនទេមិនមែនបង្ហាញអំពីការតស៊ូមួយដែលត្រឹមត្រូវទេយើងត្រូវដើរនៅលើផ្លូវច្បាប់ ដើរនៅលើផ្លូវបណ្ឌិតរៀនប្រើភាសាឲ្យត្រឹមត្រូវបានទប់ទល់ជាមួយយួនបានណាធ្វើដោយយើងគ្មានផ្លូវត្រឹមត្រូវយើងគ្មានគោលចំហច្បាស់លាស់ យួននៅតែប្រហើនបន្តប្រហើនជាមួយយើងចឹងណាថ្ងៃនឹងទៅសូមឲ្យដូរអេរិយាប័តហ្នឹងបានយើងមានចំហយើងជាក់ស្ដែងណាណាសូមពេលបណ្ដាសូមអូខេអឺអរគុណគុណចាស់ហើយអូនខៃទំចូលខមមិនថាលោកធំមួយរយៈនេះសុខសប្បាយទៀតទេសុខសប្បាយអរគុណក៏បានសុខសប្បាយធម្មតានឹករលឹកកូនចៅ ហ្នឹងហើយនឹករលឹកខ្លាំងណាស់ប៉ុន្តែផ្ដាំផ្ញើទៅតាមរយៈសម្លេងហ្នឹងហើយសុំតស៊ូឡើងកុំអស់សង្ឃឹមហើយយើងតើតមានកិត្តមានចិត្តពុះពៀគ្រប់ឧបសគ្គហើយកន្លែងណាដែលយើងការពៀបាន គឺហាមឲ្យអញ្ចូលកុំចិត្តតែឲ្យចូលហើយកុំកុំជំរុញថាចូលមកចូលមកចូលមកឲ្យថតថតយើងកុំបាច់ឲ្យថតស្អីកន្លែងយើងតាយើងមិនបាច់ជំរុញឲ្យឯងថតទេ យើងហាមឲ្យថតវិញអញ្ចឹងតទល់ជាមួយយួនឲ្យច្បាស់គឺថាហាមវាហ្មងហាមហាមអាកំណត់ខ្ញុំកណាគឺថាត្រូវតែហាមហ្មងប៉ុន្តែយើងត្រូវជំនុំគ្នាយើងជំនុំគ្នាយើងឲ្យច្បាស់លាស់មុននឹងសម្រេចធ្វើការងារអីកុំឲ្យអ្នកណាមួយសម្រេចតែឯងអំពីការសាងសង់របស់យើងយើងសាងសង់ជាសង្គមប្រជុំគ្នាយើងមានច្បាប់ហើយគណា ពីដើមតែគុណយួនយួនគុំនេះនេះខ្លាចខ្មែរណាកាលវាមិនទាន់បានដបងនេះ វាអណែបអណប់វាខ្លាចយើងណាខ្លាចខ្មែរក្រមត្មងណាប៉ុន្តែពួកអាប្រហើនបច្ចុប្បន្ននេះវាអត់ដឹងរឿងពីដើមទេចឹងណាទាំងយុវជនយើងមួយចំនួនហ្នឹងក៏អត់ដឹងថាទាំងយួនកុំនេះទាំងយួនសេរីហ្នឹងគឺខ្លាចខ្មែរក្រមមកពីពេលនោះ អាយួនសេរីក៏កំពុងដុនដាបអាយួនកុំមុនេះក៏វាអត់បានជោគជ័យវាកំពុងតែស្លាប់ជាបន្តបន្តខ្មែរយើងនៅកណ្ដាលបើខ្មែរយើងងាកខាងណា គឺពួកវាឈ្នះហើយឲ្យតែខ្មែរងាកទៅកាន់ជើងណាមួយគុំមនេះក៏ដោយសេរីក៏ដោយ គឺពួកអានឹងដឹងតែជោគជ័យហើយនោះអញ្ចឹងយើងគឺជាជំរឹះអស្ចារ្យម្ដងសម័យពីដើមប៉ុន្តែយើងខ្វះមេដឹកនាំ ដែលមានចំហច្បាស់លាស់ខ្ញុំកណាររំលឹករឿងនឹងគឺថាត្រូវតែលើកយកមកនិយាយជាគោលការណ៍ឲ្យឲ្យឲ្យកូនចៅជំនាន់ក្រោយនឹងបានដឹងរឿងហ្នឹងតម្លៃរបស់យើងថ្លៃថ្នូរណាស់ពេលដែលពីរអ្នកនឹងឆ្លោះគ្នាយើងនៅខាងណាខាងនោះដល់ឆ្ងាយហើយយួនគុំនេះនេះខ្លាចយើងណាពីដើមខ្លាចណាស់សម័យដែលវាកំពុងតស៊ូ វាបោកយើងមិននឹកស្មានពេលនេះវាប្រើរបៀបនេះអត់ខុសទេគុណសម្ដីរបស់សម្ដេចសម្ដេចទួលោកតែខ្ញុំមានបន្ទូលលោកអត់ទុកចិត្តទេឲ្យទុកចិត្តណាអូខេគាត់អាចចាំសម្ដីទេណាប៉ុណ្ណឹងចាទៀនតាំងវាអីថែមឬក៏បាច់តែប៉ុណ្ណឹងឯងខ្ញុំគណៈក៏ចូលរួមប៉ុណ្ណេះថា អឺសេចក្តីប្រាថ្នារបស់យើងយើងគ្រាន់តែចង់ឲ្យខ្មែរយើងទួទៅដែល ជាខ្មែរក្រមទាំងអស់ហ្នឹងនៅក្នុង ចំណោមខ្មែរយើងមួយចំនួនហ្នឹងក៏ស្ថិតនៅក្រោមការធ្វើអភិបាល ធ្វើកិច្ចការងារឲ្យយួនដែរយើងមើលតែភូមិកំរែងហ្នឹងជាគំរូហើយដែល ញោមសបិតនឹងគាត់ធ្លាប់បាន ធ្វើចូលលើរួមក្នុងការងារតស៊ូជាមួយនឹងយួនកុម្មុយនីសហ្នឹងឥឡូវវាធ្វើបាពួកគាត់ពួកពេលណា ពេលដែលវាមានសេរីភាពហើយមានឯករាជ្យហើយវាកាន់ក្តាប់អំណាចបានហើយ មើលវាធ្វើបាបលោកយាយបុត្រទាំងប៉ុណ្ណាអាហ្នឹងជាចំណុចដែលគាត់ហ្នឹងតស៊ូជាមួយនឹងពួកកុម្មុយនីយួនហ្នឹងតាំងពីសម័យអាអាកុម្មុយនីយួនហ្នឹងវាតស៊ូក្នុងព្រៃគាត់តតស៊ូជាមួយឥឡូវដល់ពេលវាបានជោគជ័យវាមើលវាធ្វើបាបកាត់ពេលណាប៉ុណ្ណាអញ្ចឹងហើយយុវជនយើងដែលកំពុងតែចូលរួមចំណែកជាមួយពួកអាកុម្មុយនីហ្នឹងបន្តទៅទៀតហ្នឹងឲ្យវិលត្រឡប់មកធ្វើការងារដើម្បីជាតិខ្មែរវិញម្ដងកុំឲ្យជោគ ជោគជ័យបានទៅលើតែយួនកុម្មុយនីរហូតខ្មែរក្រមយើងបរាជ័យនៅគ្រប់ពេលគ្រប់ចំណន់ទាំងអស់នោះយើងគួរណាតែវិលត្រឡប់មកគ្រោះជាតិសាសរបស់ខ្លួនវិញស្នេហាជាតិនឹងគឺថាទល់តែខ្នាជាតិយើងរួមគ្នាបានហៅថាស្នេហាជាតិស្នេហាជាតិបងវិរិយៈធម៌មួយលើកឡើងហើយថាការរួមរស់ជាមួយនឹងជាតិរបស់ខ្លួនរួមរស់ជាមួយនឹង មនុស្សដែលជាជាតិសាសខ្មែរជាមួយគ្នាបានហៅថាស្នេហាជាតិហើយបើពះថាស្នេហាជាតិទៅធ្វើការងារដើម្បីតែបាយ3ពេលសម្រាប់ខ្លួននឹងវាមិនច្បាស់ជាការងារជួយជាតិទេអាហ្នឹងខ្ញុំកណាគាត់សូមអំពាវនាវឲ្យ សាសជាតិខ្មែរនៅលើទឹកដីកម្ពុជាក្រមទាំងអស់រួមទាំងនៅកម្ពុជា ផងដែរបើនៅ តែមានការចូលរួមបម្រើឲ្យគមនីយួនទេគួរណា តែ បង្វែរស្មារតីបង្វែរអារម្មណ៍ហ្នឹងមកជួយគាំទ្រគាំពៀដល់យុវជនយើងសម័យថ្មីក្នុងការងារតស៊ូនេះដើម្បីជោគជ័យយើងទាំងអស់គ្នាទៅអនាគតខាងមុខណាបងសូមអរគុណអរគុណណាស់តាអរគុណនឹងតាំងណែកម្មវិធីរបស់យើង មិនបន្តទៅទៀតទេយើងសូម ឲ្យប្រិយមិត្តមេត្តាជួយ share ជួយ like ជួយ subscribe channel របស់ហើយអរគុណដល់ប្រិយមិត្តដែលបានចូលរួមទស្សនាមិនបានទាំងអស់ទេក៏បានចូលក្រោយទៀតក៏សូមមេត្តា ជួយតផ្សព្វផ្សាយទៅទៀតទៅកាន់ប្រិយមិត្តរបស់យើងគ្រប់គ្រប់គ្នាផងសូមអរគុណច្រើនកម្មវិធីរបស់យើងថ្ងៃស្អែកយើងជួបជុំបន្តទៀតហើយនឹងសូមប្រកាសជាសកលថាជាអឡារឹកថាថ្ងៃទី10 ថ្ងៃ11យើងនឹងមានកម្មវិធី រំលឹកឡើងវិញនៅទិវាខួបលើកទីលើកទី15 15ឆ្នាំលើកទី15គុណ15ឆ្នាំនៃការប្រកាសសេចក្តីប្រកាសជានៃពិសិដ្ឋិមនុស្សនៃជនជាតិដើមអូខេឡើងណាសូមអរគុណជូនពរគុណចាស់ហើយនឹងតាំងបានសុខភាពល្អហើយនឹងជូនពរប្រិយមិត្តអស់យុជនឲ្យជួបទៅនឹងពុទ្ធពរឡាយបំការយុវណៈសុខៈពលៈ